ចឹងគឺការដែលមិនមានបាបហ្នឹងគឺអស់ហើយអត់មានត្រូវការប្រាថ្នាអីទៀតទេជាទីបំផុតនៃព្រះមច្ចរិយធម៌ហ្នឹងទៅហើយនឹងឯងអញ្ចឹងគឺថាព្រះអង្គទ្រង់ប្រកាសសម្ដែងប្រົບចំពោះភិក្ខុអ្នកប្រតិបត្តិជាយាមដើម្បីបានសម្រេចនៅព្រះអរហន្ត តាន់ពេលដែលព្រះអង្គគង់ប្រជួតនៅក្នុងសម័យកាលនឹងពិខុលោកជាយាមចឹងហើយយើងសពញ៉ៃក៏ឲ្យបានតាន់ពេលវេលា ដែលមានព្រះពុទ្ធសាសនាតាំងនៅចឹងនឹងឯងយើងបាននៅរស់នៃធម្មបិតិឬសេចក្តីត្រេកអរក្នុងធម៌រស់នៃសេចក្តីសុខស្ងប់ស្ងាត់តាមផ្លូវមហាប្រតិយផ្លូវចិត្តហ្នឹង អញ្ចឹងរសហ្នឹងគឺថាប្រសើរពិសេសជាងរសនៃអាហារទាំងព្រោះរសនៃអាហារវាអាចទៅជារសៈតណ្ហាបាន កាលណាបើមិនមានសតិទេសੰងនិវេរណੰមិនមានការសង្រួមនៅកិលេសមិនមានការរារាំងនៅតណ្ហាដោយអំណាចនៃសតិទេអញ្ចឹងវាប្រព្រឹត្តទៅដោយអំណាចចំណង់ អញ្ចឹងវាមិនមែនតែរសអាហារមួយ ទេវាចេញទៅជារសនៃកាមគុណទៀតរូបសម្លេងក្លិនរសសម្ផស្សជាទីត្រេកអរជាទីប្រាថ្នាជាទីស្រឡាញ់ជាទីពេញចិត្តប្រកបដោយកាមជាទីតាំងនៃតម្រេកនឹងអញ្ចឹងទៅវាធ្វើឲ្យស្ទុះទៅគ្រប់ទិសទាំងពួងដើម្បីស្វែងរករសទាំងអស់ហ្នឹងរសទាំងអស់ហ្នឹងសំបីបានច្រើនមហិមាយ៉ាងណាក៏មិនអាចនឹង ធ្វើឲ្យសុខស្ងប់តិចផ្លូវចិត្តព្រោះការកម្ចាត់បងនៅ ហេតុនៃសេចក្តីទុក្ខលោភៈទសៈមោហៈហ្នឹងបានដែរចឹងយើងថាខំប្រឹងឲ្យបានសុខឲ្យបានរួចផុតចាកទុក្ខហើយសេចក្តីទុក្ខវាវែងឆ្ងាយណាស់នឹងឯងចឹងវាចេះតែមានអាហារចេះតែមានបច្ច័យនាំសេចក្តី ទុក្ខនឹងឯងមករឿយរឿយបន្តគ្រប់ ភពជាតិកំណើតអញ្ចឹងយើងខំប្រឹងថាឲ្យជាតិនឹងបានសេចក្តីសុខទៅច្រើនទៅអញ្ចឹងក៏ប៉ុន្តែវាមានការនាំយកមកការទាញមកនៅបដិសន្ធិនឹងឯងដោយអំណាចនៃបច្ច័យចឹងទៅណាដែលវាមានអវិជ្ជាតណ្ហាឆន្ទរាគៈហ្នឹងអញ្ចឹងគឺសេចក្តីទុកវាមិនអស់ទៅដដែលហើយ វាមិនមានទីបំផុតនៃសេចក្តីទុកនឹងទៅទៀតនឹងឯងតើយើងសង្ឃឹមថានឹងឲ្យបានសេចក្តីសុខជាមិនទៅអញ្ចឹងគឺនៅក្នុងសេចក្តីនេះតើតែពុទ្ធបរិស័ទយើងសិក្សាស្ដាប់ពធវាទរបស់ព្រះអង្គរឿយរឿយបានយល់អំពីគោលនៃអរិយសច្ចធម៌ដែលយើងបានដឹងហើយថាសេចក្តីទុកក្នុងវដ្តសង្សារនោះវាតកតួងទៅនឹង តណ្ហាឧបាទានហ្នឹងនឹងឯងយើងឃើញសេចក្តីទុកក្នុងវត្តដាក់ហ្នឹងទៅជាអារម្មណ៍នៃការនឿយណាយនឹងឯងឃើញភ័យក្នុងវត្តសង្សារហើយយើងគិតថាសបាយពេលណាវេលាណា1ម៉ោង2ម៉ោងមួយថ្ងៃកន្លងទៅសេចក្តីទុកមកដល់សបាយរីករាយធម្មជាតិទៅចុះ កន្លងផុតទៅសេចក្តីទុកមកដល់វាមិនរួចផុតចាកទុកហ្នឹងណានឹងឯងដែលពាក្យថាមិនរួចផុតចាកទុកមិនរួចផុតចាកជាតិជារាមរណៈហ្នឹងមើលមើលហើយសេចក្តីសុខសប្បាយរីករាយហ្នឹងវាមិនមែនស្ថិតនៅថ្ងៃហ្នឹងនៅតែថ្ងៃហ្នឹងឯណាវាអស់ទៅ យើងថាអូយតើរស់សប្បាយថ្ងៃពីរថ្ងៃមួយសប្តាហ៍អីចឹងទៅរួចទៅពេលវេលាវាកន្លងផុតទៅចឹងកន្លងផុតទៅ ហ្នឹងឯងហើយវាជាបច្ច័យបន្តនាមរូបមកហ្នឹងឯងដែលសន្មត់ថាយើងហ្នឹងវាមិនមែនពេលវេលានឹងកន្លងផុតទៅវាអស់យើងនឹងឯណាដែលថាយើងនឹងគឺនាមរូបដែលត្រូវកើតតមកទៀតនឹងឯងនឹងឯងម្ល៉េះហើយយើងរស់នៅក្នុងបច្ចុប្បន្នដូចក្នុងថ្ងៃហ្នឹងជីវិតិនត្រីហ្នឹងយើងមើលមើលទីម្សិលមិញធ្វើអីនៅឯណា នឹងឯងអស់ទៅស្ដែងស្ដែងអញ្ចឹងទៅទាំងក៏ប៉ុន្តែវាមាននាមរូបមកដល់ថ្ងៃហ្នឹងយើងក៏រស់នៅដោយជីវិតិនទ្រីជាបច្ចុប្បន្នហ្នឹងហើយក្នុងថ្ងៃហ្នឹងតិចក៏កន្លងទៅសភាពដែលគង់នៅអញ្ចឹងជើញនៅអញ្ចឹងស្ដាប់ធัวអញ្ចឹងហ្នឹងកន្លងផុតទៅទាំងស្រស់ទាំងស្រស់ហ្នឹងទៅទាំងអស់ទៅអញ្ចឹងណាហ្នឹងឯងប៉ុន្តែវាត្រូវជាបច្ច័យឲ្យមាននាមរូប នឹងឯងប្រព្រឹត្តទៅជាបច្ចុប្បន្នដែលជាខ្លួនយើងនឹងដដែលហើយខ្ញុំដើរលើកនេះដើម្បីចង់បញ្ជាក់ឲ្យឃើញថាការដែលយើងរស់នៅក្នុងជាតិនឹងដល់តែពេលជាតិនឹងវាកន្លងផុតទៅវាមិនមែនបាត់យើងណានឹងឯងហើយហេតុអីបានគេថាមិនមែនបាត់យើងព្រោះយើងនឹងគឺដែលយើងវាជាការសន្មត់ទៅលើតំណនៃសង្ខារធម៌អញ្ចឹងទៅវាមានបច្ច័យ ឲ្យបដិសន្ធិកើតឡើងហ្នឹងហ្នឹងវាត្រូវមានយើងតទៅទៀតហើយវាត្រូវដូរប្រវាំងដូរភពជាតិកំណើតទៅតាមកម្មជាបច្ច័យអញ្ចឹងវាដូចជាយើងដើរចេញពីលោកហ្នឹងទៅកម្មបរលោកអញ្ចឹងគឺខ្លួនយើងហ្នឹងវាដូចចេញពីផ្ទះមួយទៅផ្ទះមួយចេញពីស្រុកមួយទៅស្រុកមួយអញ្ចឹងណានឹងឯងយើងមិនបានរស់នៅក្នុងបច្ចុប្បន្នជាតិនឹងរហូតទៅណា នឹងគឺជាដំណើររបស់សង្ខារធัวដែលថាយើងនឹងគឺសន្មត់ទៅលើតំណនៃសង្ខារធัวដែលជាវត្តដាក់នឹងរាបណាអវិជ្ជាតណ្ហាបាទាននៅមានតតែងកម្មកម្មនឹងជាបច្ច័យឲ្យបដិសន្ធិអញ្ចឹងបើដូចជាយើងលះបង់ពីជាតិមុន ហើយអញ្ចឹងមករស់នៅក្នុងជាតិនេះដែលយើង ត្រូវគិតគូរខ្លួនយើងក្នុងជាតិនេះនឹងអញ្ចឹងហ្នឹងឯងចឹងអាហ្នឹងដោយសារយើងបានជាតិហ្នឹងជាមនុស្ស ហ្នឹងហើយបើមិនជាមនុស្សទេគឺថាវានៅលើកម្មជាបច្ច័យទោះជាគោបីកាយឆ្មាក៏យើងចឹងទៅទាំងនឹងឯងអត់មានសិទ្ធិប្រកែកតវ៉ាអីទេចឹងយើងនៅក្នុងកំណើតជាមនុស្សសប្ងៃនេះយើងនៅមានសិទ្ធិរបស់យើងដើម្បីធ្វើជាមនុស្សល្អនឹងឯងម្យ៉ាងជាប្រយោជន៍ដើម្បីសេចក្តីសុខតាមផ្លូវចិត្ត ក្នុងបច្ចុប្បន្នហ្នឹងហើយក៏យ៉ាងទៀតដំណើរជីវិតវាប្រព្រឹត្តទៅដោយហេតុល្អផលក៏ល្អទៅតាមហេតុហ្នឹងហើយក៏ជាឧបនិស្ស័យនៃលោកយៈកុសលដល់លោកតរៈកុសលវាមាន3មុខសំខាន់មួយអំពើល្អដែលយើងបានបំពេញហ្នឹងឲ្យសេចក្តីសុខក្នុងបច្ចុប្បន្ន ទី2គឺថាជាពូជល្អជាកម្មល្អឲ្យមានផលវិបាកល្អតទៅសុគតិភពអីអីហ្នឹងជាទីឋានសម្រាប់យើង អាចស្ដាប់ធัวបានរៀនធัวបានហើយនឹងសម្រាប់លោកកតរៈធัวបានក្នុងសុគតិភពហ្នឹងទៅតាមវិបាកផលរបស់កុសលកម្មហើយនឹងទី3ជាឧបនិស្សយបច្ច័យដែលពីលោកិយៈកុសលញ៉ាំងលោកកតរៈកុសលឲ្យកើតឡើងបានអានឹងជា អំណាចនៃប្រយោជន៍ដែលពុទ្ធបរិស័ទយើងមានសទ្ធាមានបញ្ញាបានជ្រាបដឹងស្រាប់ហើយនឹងបានជាចេះតែខំសន្សំនឹងឯងចឹងប៉ុណ្ណាអញ្ចឹងគឺនៅក្នុងសេចក្តីនេះយើងទាញត្រឡប់សេចក្តីមកវិញដើម្បីបញ្ជាក់អំពីការដែលថាកណ្ណាគុណចាស់មានការអប់រំ បហាប្រតិសណ្ដានទៅពុទ្ធបរិស័ទបាសកបាសិកាយើងក៏អប់រំតាមនឹងនឹងឯងគឺត្រង់ដែលថាវាមានរសជាតិនៃនៃពធัวរសជាតិនៃសេចក្តីល្អរសជាតិនៃសេចក្តីស្ងប់ដែលសម្រាប់យើងរងាប់នៅតណ្ហាបានវាផ្ទុយគ្នាអំពីរសនៃអាហារ ដែលគ្រាន់តែចម្រើនទៅដោយរសៈតណ្ហាកាលណាបើមិនមានការសង្រួមទេនោះនឹងឯងហើយវាមិនមែនមានតែរសអាហារទេមានរូបមានរំលែកមានក្លិនមានផតថពៈនោះទៅទៀតដែលជាចំណងដ៏មមក្នុងវត្តសង្សារចំណងរបស់មីអញ្ចឹងបានពុទ្ធបរិស័ទយើងនឹងមានយោនិសោមអ្នកសិកាមកពិចារណាឲ្យឃើញថា អាការដែលយើងត្រេកអរជាមួយអវ័យអវ័យហ្នឹងណាតើអវ័យហ្នឹងវាអាចកំចាត់បងហេតុនៃសេចក្តីទុក្ខក្នុងជីវិតវដ្តសង្សារយើងនឹងបានដែរឬទេបើថាវាមិនអាចមកកំចាត់បងហេតុនៃសេចក្តីទុក្ខមកធ្វើឲ្យចិត្តនឹងស្ងប់រងាប់អស់នៅរាគៈទុសៈមោហៈទេហើយនឹងយើងកាត់បន្ថយនៅសេចក្តីត្រេកអរហើយត្រេកអរទៅវាខាតពេលវេលាទាំងប៉ុណ្ណា នឹងឯងហើយណាមួយអាការសោយអារម្មណ៍ហ្នឹង សុខវេទនាហ្នឹងក៏វាមិនមែនជាខ្លួនយើងនោះទៅទៀតមិនយើងអ្នកត្រេកអរអ្នករីករាយអ្នកសែបសោយឯណាអាស្រ័យថាសៈជាបច្ច័យនឹងឯងចឹងបានវេទនានឹងកើតឡើងហើយខិតនៅក្នុងភាពមិនទៀងវាមានជាខ្លួនយើងអីមានតាំងនៅ ខិតនៅជាយើងអ្នកសោយអារម្មណ៍អី ជាសភាវៈដែលសោយហើយក៏រលត់ទៅដោយសភាវៈលឺនឹងចឹងរួចទៅកន្លងទៅមាននៅជាតួយើងអ្នកលឺអីនឹងឯងវាជាសភាវៈដែលធ្វើសវនកិច្ចជាបរមត្តធัวដែល មានពិតប៉ុន្តែវាអត់មែនជាតួយើងគឺនឹងឯងជា បរមត្តសច្ចៈជាសភាវៈដែលមានពាក្យថាបរមត្តហ្នឹងគឺសភាវៈដែលមានមានហ្នឹងបល័យថាអដ្ឋិប៉ុន្តែវាមានតែបរមត្តធัวហ្នឹងដែលមានសតិប្បដ្ឋានរលឹករឿយរឿយទៅបញ្ញាកើតឡើងដឹងណាដឹងទោះជាសន្មត់ថាយើងឃើញយើងឮក៏ដោយប៉ុន្តែអ្វីដែលមាន ជាបរមត្តគឺចក្ខុវិញ្ញាណអានឹងបរមត្តយើងនឹងគឺគ្រាន់តែជាបញ្ញត្តិទេ អត់មាន ជាតួបរមត្តទេ អត់មានយើងកើតមកទេតែការឃើញមានការឮមាននេះសភាវៈឮនេះជាបរមត្តអញ្ចឹងដោយឡែកពីរូបទៅគឺធាតឮអាការឮហ្នឹងសតិរលឹករឿយរឿយនឹងឯងចឹងដែលនឹងបានជាច្បាស់ទៅដោយបញ្ញាចំពោះវិសេសលក្ខណៈដែលមានលក្ខណៈដោយចំពោះនៃសភាវៈនឹងឯង រៀងរៀងខ្លួនដោយឡែកដោយឡែកពីគ្នាក្នុងជីវិតយើងរៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹងវាមាននៅសភាវៈជាបរមត្តហ្នឹងនឹងឯងឲ្យស្គាល់ខ្លួនយើង អ្នកដែលស្គាល់ខ្លួនឯងហ្នឹងគឺ បានឃើញ សព្វេធម្មាអនត្តានឹងឯងគឺស្គាល់ទៅលើអ្វីអ្វីដែលមានបច្ច័យឲ្យកើតឡើងហើយស្ថិត នៅក្នុងការអស់ទៅ សូន្យទៅ បើជាខ្លួនយើងវាដែលរលាយរលត់បាត់ទៅណានឹងឯង វាស្ថិតនៅជាខ្លួនយើងហើយដោយសពវេទនាអញ្ចឹងជាខ្លួនយើងវានៅតែសពអញ្ចឹងទៅប៉ុន្តែក្នុងជីវិតរាល់ថ្ងៃមានសុខមានទុក មានអាទុកកមៈសពយើងថាមួយណាជាខ្លួនយើងបើណាដូច្នេះទៅមិនគួរប្រកាន់វេទនាមួយណា ជាខ្លួនយើងឡើយហើយនឹងថាមានយើង ជាអ្នកទទួលនៅវេទនាអីយ៉ាងម៉េចទៀតនោះគឺអត់ទេ វាអត់មានទឹកខិទៅប្រកម្មមានស្អីជាយើងអ្នកទទួលវេទនាទេព្រោះរូបជាធាតមិនដឹង ហើយអ្វីដែលកើតជាមួយវេទនា មានសញ្ញាសង្ខារវិញ្ញាណកើតហើយរលត់ទៅជាមួយនឹងវេទនានឹងឯណាមានយើងអ្នកទទួលវេទនាឯណានឹងឯងវាអត់មានអ្នកទទួលទេតែមានតែការកើតហើយនឹងការរលត់ទៅ តែប៉ុណ្ណោះដូច្នេះបើអាការសោយអារម្មណ៍សบายរីករាយនឹងសតិរលឹករឿយរឿយវាអត់មានយើងអ្នកសោយផងហ្នឹង នឹងឯងទាំងតើនឹងមានកាមឆន្ទៈបបោហោហៀតរោគរូបសម្លេងក្លិនរសផោតពៈនឹងយ៉ាងម៉េចទៅអានឹងវាត្រូវមានការហាមឃាត់ត្រូវមានការលះកាត់នៅ កាមឆន្ទៈនឹងដោយអំណាចនៃការអប់រំនៅក្នុងកុសលធម៌នៃពុទ្ធបរិស័ទយើងសំអប់រំទៅចេះសង្កេតពិនិត្យឃើញ ការកើតឡើងនៃកុសលធម៌ហ្នឹងនាំមកនៅសេចក្តីសុខស្ងប់ប៉ុណ្ណានាំមកនៅសេចក្តីសុខក្នុងជីវិតហ្នឹងក៏ចិត្តតែបានទទួលស្គាល់រសជាតិនៃសេចក្តីសុខស្ងប់ហ្នឹងឯងចឹងអាហ្នឹងលទ្ធផលនៃការស្ដាប់ហើយសិក្សាសង្កេតពិនិត្យដល់អញ្ចឹងទៅវាកាត់អាការខ្វាយខ្វល់ទៅរកការសែបសោយរូបសម្លេងក្លិនរសផលតពៈសบายចិត្តសบายអញ្ចឹងនឹងឯង ឃើញថាវាប្រព្រឹត្តទៅជាទុកជាទោសទៅវិញ ដោយការហួងហែងអ្វីអ្វីដែលជាអារម្មណ៍នាំឲ្យមានការមឆន្ទៈសបាយរីករាយហ្នឹងតែអត់មានស្មារតីវាប្រព្រឹត្តទៅដោយការហួងហែងតែហួងហែងគឺទុកហ្នឹង នឹងឯងចាប់ដើមតាំងពីហួងហែកនឹងទៅចឹងចិត្តនឹងឯងមិនស្ងប់ចិត្តនឹងក៏វាយកវល់ភ័យខ្លាចថាវាបាត់ទៅវាអស់ទៅអីចឹងទៅឬក៏អ្នករតីនឹងមកដណ្ដើមមកយកអីអីចឹងចិត្តតែមានរឿងកើតទុកចិត្តតែមានរឿងព្រួយបារម្ភហើយចាប់តាំងពីហួងហែកនឹងភ្លាមនឹងឯងតែអញ្ចឹងយើងឃើញទោសជាមួយគ្នានឹងការហួងហែកនឹងឯងយើងធ្វើម៉េចទៅហួងហែងឈ្នះការមិនទៀង ព្រោះអ្វីអ្វីដែលយើងហួងហែងសិតតែស្ថិតនៅក្នុងសភាវៈដែលមិនទៀងតែងតែអស់ទៅអញ្ចឹងនឹងឯងម្ល៉េះហើយគឺវាខាតការដែលមិនទៀងហ្នឹងគឺសម្រាប់អប់រំចម្រើនបញ្ញាហើយយើងបានទៅជាការហួងហែងហើយនឹងកើតទុកត្រូវអស់ពេលមួយថ្ងៃទៅមួយខែទៅមួយឆ្នាំទៅដោយការតែហួងហែងហ្នឹងទាំងដែលមានភាពមិនស្ងប់ ក្នុងចិត្តប្រការហួងហែងហ្នឹងហើយបញ្ញាអត់ចម្រើនទេ នឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើងបានស្ដាប់ពធសិក្សាទៅឃើញទីពឹងនៅត្រង់ការមិនហួងហែងអញ្ចឹងនឹងឯងជារមណីយដ្ឋាននៃជីវិតរបស់យើងពិតពិតហើយប្រសិជ្ជៈទោសនឹងឯងលឺល្បីមកថានុនតនៈវ័នឧស្សាននៅឋានតាវតឹងនឹងឯងមានសេចក្តីសុខអារីករាយទេវបុត្រទេពធីតាអីទៅកំសាន្តរីករាយហ្នឹងក៏ប៉ុន្តែ មិនដូចជារមណីយដ្ឋានគឺកុសលចិត្តដែលអប់រំទេទាំងពុទ្ធបរិស័ទយើងត្រូវជាក់ស្ដែងដោយខ្លួនឯងចឹងគ្រាន់តែស្ដាប់ឮឮអីចឹងមិនដឹងទេគ្រាន់តែថាសម្រាប់ឲ្យយើងមានស្មារតីគិតទៅតាមសេចក្តីនៃពធហ្នឹងហើយផ្ទៀងផ្ទាត់ទៅជាមួយគ្នានឹងកុសលធម៌ដែលដែលយើងបាន អប់រំសំមករៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹងទៅឲ្យឃើញកុសលធម៌នឹងឯងជាទីពឹង ហើយមានសេចក្តីរីករាយសុខស្ងប់អីជាមួយ គ្នានឹងកុសលធម៌ហ្នឹងទៅជាចាគានុសតិសីលានុសតិទេវតានុសតិអីអីចឹងទៅ មានសេចក្តីសុខស្ងប់មានសមាធិកើតឡើង ទៅ វាជាក់ស្ដែងដោយផ្ទាល់ព្រះអង្គឯងដោយខ្លួនឯងអាហ្នឹងរសជាតិនៃសេចក្តីសុខស្ងប់ហ្នឹង ក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខនឹងតលតែក្រេបយករសនៃសេចក្តីសុខស្ងប់នឹងបានចឹងបានអាចយើងទប់ទល់ជាមួយនឹងកាមឆន្ទៈក្តីពេញចិត្តទៅក្នុងរូបសម្លេងកិនរោផតពៈដែលវាធ្លាប់ធ្លាប់ស្រឡាញ់ធ្លាប់ត្រេកអរធ្លាប់រីករាយធ្លាប់ពេញចិត្តហ្នឹង នឹងទម្លាប់នឹងវាវាមមតំណាណាក្នុងចិត្តសន្តានហ្នឹងហើយបើយើងមិនបានរស់នៃវិវេករស់នៃសេចក្តីស្ងប់ហ្នឹងសម្រាប់យើងនឿយណាយសម្រាប់យើងបានជាទីពឹងតើយើងមានសេចក្តីសុខស្ងប់នឹងជាទីពឹងដោយថាយើងមានដៃស្ដាំយើងតោកអញ្ចឹងទៅបានយើងហ៊ានលេងដៃឆ្វេងហ្នឹងប្រៀបអញ្ចឹងតើយើងមាន ទីពឹងនៅក្នុងចិត្តសន្តានរបស់យើងនឹងហើយយើងស្ដាប់ពធរបស់ព្រះអង្គអីទៅគឺថាកាន់តែឆាប់យល់នឹងឯងគឺថាងាយបន្តិចឡើងបន្តិចឡើងសម្រាប់ពុទ្ធបរិស័ទយើងនឹងព្រះអង្គទ្រង់ប្រកាសសម្ដែងមកគឺឃើញនឹងឯងអត្តរសនៃពធនឹងឯងដោយបញ្ញាចក្ខុនឹងឯងហើយនឹងជាអាកំបាំងសម្រាប់មនុស្សជាទូទៅចឹងព្រោះការដែល ជាប់ចម្ពាក់នៅជាមួយនឹងរបស់ខាងក្រៅនឹងបកាយប្រកាន់ហួងហែងឆ្លោះបកាយតោះតែងអីអីសពគ្រប់ទាំងអស់ហ្នឹងហ្នឹងគឺរវល់ទៅចឹងទៅมันអាចនឹងមកយកចិត្តទុកដាក់ជាមួយគ្នានឹងសេចក្តីសុខស្ងប់ខាងក្នុងនឹងទេនឹងឯងក្នុងចិត្តសន្តានរបស់ខ្លួនឯងហ្នឹងនឹងឯងចឹងតលជាស្ដែងចឹងសភាពនៃសេចក្តីសុខហ្នឹង បើមិនចឹងទេបងប្អូនកូនចៅគាត់ថានិយាយឲ្យសក់សក់ប៉ុណ្ណេះណាបើឥឡូវហ្នឹងវាកវល់កវាយឥឡូវហ្នឹងវាអត់សក់ចឹងនិយាយទៅវាអត់ជាក់ស្ដែងចឹងនិយាយឲ្យថាពុទ្ធបរិស័ទអីបានសេចក្តីសុខហ្នឹងវាអត់ជាក់ស្ដែងអាហ្នឹងវាជារឿងរៀងរៀងខ្លួនចឹងហ្នឹងឯងជារឿងរៀងរៀងខ្លួនពីព្រម ពុទ្ធបរិស័ទដែលវឹកហាត់អប់រំជ្រះថ្លាដូចជា ក្នុងបុណ្យកុសលដែលបានបំពេញនឹងអញ្ចឹងទៅ មានសេចក្តី រីករាយក្នុងកិច្ចការងារហ្នឹងអញ្ចឹងទៅមានរបៀបជាក់ស្ដែងរៀងរៀងខ្លួនអញ្ចឹងណាវាមានការអប់រំទៅដោយកុសលធម៌ក្នុងចិត្តសន្តាន ទៅ ភាពសុខស្ងប់ភាពតិចដូចជាប្រះចាកក្តៅប្រះចាករោគអីចឹងវាបានប្រកាសឡើងឲ្យដឹង ហើយដឹងខ្លួនថាប្រសើរពិសេសជាងរសនៃអាហារដូចថាឆ្ងាញ់ណាស់អីហ្នឹងយ៉ាងណាឬក៏ថាល្អមើលណាស់ល្អស្ដាប់ណាស់អីអីចឹងទៅនឹងឯងមានក្លិនឬក៏មានផោថាពៈអីចឹងដែលសម្គាល់ថាជាសេចក្តីសុខអីទៅនឹងយ៉ាងណាឥឡូវគឺថាមានសេចក្តីសុខស្ងប់តាមផ្លូវចិត្ត ដែលបានសំអប់រំទៅសុខស្ងប់តិចទៅចឹងប៉ុណ្ណាដូចជាអភិយទានអីជាដើមអញ្ចឹងដែលពុទ្ធបរិស័ទវឹកហាត់អប់រំមេត្តាណានឹងឯងចឹងហើយយើងធ្លាប់ឲ្យទានអីអីចឹងបណ្ណាបណ្ណាដល់ទៅពេលបានមកចេះឲ្យនៅការមិនមានភ័យដល់អ្នកដទៃហៅថាអភិយទានហ្នឹងណា អានឹងគឺថាពិសេសពិសា ជាងទៀនដតីដតីផ្សេងផ្សេងដែលយើងធ្លាប់ធ្វើហ្នឹងចឹងពីព្រមប្រព្រឹត្តទៅដោយការមិនចងទីតាមផ្លូវចិត្តគឺមានភាពសុខស្ងប់តិចក្នុងចិត្តខ្លួនឯងហ្នឹងហៅថាអភិយទាននឹងឯងដោយការអប់រំមេត្តាចិត្តមេត្តានឹងក្នុងរយៈពេល ត្រឹមតែថាប្រហែលមកមកឬទឹកដោះ ហ្នឹងហើយឬក៏មកពេលហិតគ្រឿងក៏អូបហ្នឹងប៉ុណ្ណឹងចឹងដែលប្រព្រឹត្តទៅដោយសេចក្តីសុខស្ងប់រហូត ចូលទៅដល់ឈានក៏បានដែរដោយមេត្តាឈានហ្នឹងបើមិនដល់អបណាក៏ឧបចារៈចឹងទៅដោយការអប់រំហ្នឹងហើយត្រូវទទួលភាពជាក់ស្ដែងដោយខ្លួនឯងហើយបើយើងអត់បានអប់រំនៅអភិយៈទាននឹងអត់មាន មេត្តាចិត្តចម្រើនឡើង ដល់អញ្ចឹងយើងវាអត់មានភាពជាក់ស្ដែងអីទៅកើតទេចឹងក៏ណាយើងគិតមិនឃើញទេយើងគិតថាមេត្តាចេះចោះអីចឹងទៅវានៅមានគ្រឿងចំទាស់មេត្តាមិនបានបើអ្នកតន្ត្រីនឹងវាចេះវាចោះអីអីចឹងទៅហើយវាចេះតែមានរឿងមកប្រឆាំងជាមួយនឹងគំនិតដែលត្រូវអប់រំមេត្តានឹងហើយចឹងតែបើយើងមិនតន់ចូលដល់មេត្តាពិតប្រកបទេគឺ យើងចេះតែគ្រប់គ្រងគំនិតនឹងឲ្យដូចជាជលេខសាដកអីចឹងដែលគិតថាថ្វាយទៀននឹងដល់ព្រះអង្គឲ្យសេចក្តីកំណាញ់100 1000មកគិតក្នុងរឿងដែលរារាំងមិនមិនអាចដើម្បីនឹងខ្វាយសម្ពុតសាដកនឹងដល់ព្រះរាមាពភាអនឹងឯងគិតឲ្យទៀនតែមួយទេបើណាគំនិតសេចក្តីកំណាញ់មកសម្បើមសម្ពុតទៅ10នឹងវាមានតែមួយហើយ អាត្មាអញនឹងមកស្ដាប់ពធัวពេលយប់នឹងត្រូវដណ្ដប់មកហើយដល់ទៅពេលថ្ងៃព្រាមណីជាភិយានឹងត្រូវដណ្ដប់មកក្រីក្រលំបាកហើយនឹងណាមានសម្ពុតដណ្ដប់នឹងតែមួយនឹងហើយដណ្ដប់ពីរនាក់ចឹងទៅហើយឲ្យទៅវានឹកឃើញ ព្រាមណីអីអីអត់មានអីដណ្ដប់មកអីអីចឹងទៅវាមានអាគំនិតដែលគិតហួងហែងគិតកំណាញ់នឹងកើតឡើងចឹងហើយវាឲ្យគិតសំណំតំណំថាអញ្ចឹងអីចឹងទៅទាំងនឹងឯងអានឹងគ្រាន់តែលើកឧទាហរណ៍អំពីរឿងការដែលយើងគិតពីរឿងមេត្តាគិតពីការឲ្យអភ័យចឹងទៅវាមានអាគំនិតមកប្រឆាំងរារាំងគំនិតទៅខ្លួនឯងហ្នឹងណា មេត្តាវាបង្កើតវាចេះវាចោះព្រោះអានឹងវាជាគំនិតគិតទៅដោយការស្អប់នឹងឯងហើយនៅក្នុងពេលហ្នឹងវាកំពុងតែស្អប់ធ្វើម៉េចនឹងមកគ្រប់គ្រងមេត្តាចិត្តដែលប្រព្រឹត្តទៅតាមដែលយើងបានស្ដាប់បានឮហ្នឹងអាហ្នឹងបានស្ដាប់បានឮផង ហ្នឹងឯងថាត្រូវអប់រំមេត្តាចិត្តអភិយទានអីអីហ្នឹងបើមិនបានស្ដាប់បានឮវាមិនដឹងថា គុណធម៌ដែលមនុស្សត្រូវសំអប់រំហ្នឹងដោយទានដោយសិលដោយភាវនាអីទៅយ៉ាងណាដែលជាសេចក្តីសុខស្ងប់ត្រជាក់ក្នុងចិត្តទៅនោះវាវាមិនដែលទាំងបានស្ដាប់ឮផងធ្វើម៉េចបានដឹងនឹងឯងវារឹតតែឆ្ងាយទៅទៀតអញ្ចឹងទេ សូម្បីតែបានស្ដាប់បានឮផងនៅមានការប្រឆាំងការតោះជាមួយគ្នានឹងកុសលធម៌នឹងឯងចឹងគឺថារស់នៅត្រូវតែប្រើប្រាស់ការខឹងក្រោតអីអីទៅទាំងអស់ហ្នឹងនឹងឯងដើម្បីនឹងថាត្រូវហួងហែងនៅអ្វីអ្វីក្នុងជីវិតហ្នឹងចឹងតាមពិតពុទ្ធសាសនាមិនមែនហាមឃាត់ការដោះស្រាយបញ្ហាទេប៉ុន្តែព្រះអង្គ ឲ្យមានបញ្ញាក្នុងការដោះស្រាយ នៅបញ្ហាទៀតមានបញ្ញាកើតឡើងយល់ដឹងដល់ហេតុផលគ្រប់យ៉ាងទាំងអស់នឹងឯងជាតួបញ្ញាទៀតហើយសំបីតែនិយាយនៅក្នុងលក្ខណៈរបស់បញ្ញានឹងក៏ដោយបើពុទ្ធបរិស័ទបងប្អូនកូនចៅនឹងឯងមិនបានសិក្សាដោយល្អិតល្អន់វាច្រឡំទៅនឹងគំនិតគិត ថាជាតួបញ្ញាទាំងប៉ុណ្ណាបញ្ញាគឺកើតនៅក្នុងមហាកុសលណាគណាគំនិតដែលយើងគិតជួនគិតដោយលោភៈជួនគិតទៅដោយទោសៈជួនក៏គិតទៅដោយអកុសលចិត្តផ្សេងផ្សេងក្នុងមោហៈអីចឹងទៅជួនក៏ក្នុងមហាកុសលចឹងទៅនឹងឯងគំនិតដែលគិតហ្នឹងមិនសត្វតែជាកុសលទេតែបើតួបញ្ញាគឺនៅក្នុងមហាកុសល ណារហូតដល់ទៅលោកកតរៈកុសលហ្នឹងជាតួបញ្ញាប៉ុណ្ណាដូចជា ការដែលត្រូវអប់រំគុណធម៌តាមលំដាប់ហូហែរហូតមកតាំងតែពីការដែលស្ដាប់ព្រះសទ្ធំទៅបាននៅសទ្ធានៅក្នុងបរតនត្រ័យទៅធ្វើឲ្យចិត្តទន់ចេះតែបង្អោនយកសេចក្តីនៃព្រះធម៌ហ្នឹងមកពិចារណា អត់មានសទ្ធាដែលជាគ្រឿងបន្ទន់ចិត្តទេគឺអត់បានយកសេចក្តីមកពិចារណាទេដល់ទៅបានពិចារណាទៅបានយល់ហេតុយល់ផលទៅកើតទៅជាការអប់រំឲ្យបញ្ញានឹងកំណត់ទៅលើហេតុផលនឹងឲ្យបាននឹងឯងនឹងចូលមកក្នុងសិក្សាបប្រតិបត្តិហើយដោយអភិធម្មអីចឹងមុនដំបូងអភិធម្មនៅក្នុងគម្ពីរ នឹងឯងតែដល់ទៅពេលស្ដាប់ទៅសិក្សាទៅបានសទ្ធាមកដល់យោនិសោមអ្នកសិកាទៅនាំឲ្យមានសតិសម្បជញ្ញៈហើយគុណធម៌នោះពុទ្ធអង្គសម្ដែងទេពិសពរិសោប្រសង្សេវៈសត្វគប់សពរោះនាំឲ្យមានសត្វធម្មសវណៈដាប់ធោសពរោះជាអាហារនៃសទ្ធាសទ្ធាជាអាហារនៃយោនិសោមអ្នកសិកាយោនិសោមអ្នកសិកាជាអាហារនៃសតិសម្បជញ្ញៈនឹងនៅក្នុងអង្គត្រនិកាយតេសកនិបាតក្នុងអវិជ្ជាសោតណ្ហាសោតនឹង នឹងឯងអញ្ចឹងគឺបញ្ជាក់ថាដល់ទៅពេលសម្រេចបានទៅជាបញ្ញាបរិបត្តិគឺសិក្សាទល់គ្នា ចំពោះអភិធម្មសភាវៈដែលមានរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងឯងគុណចាមានកាយវេទនាចិត្តធម៌ពុទ្ធបរិស័ទយើងក៏មានសិក្សាការពិតនឹងឯងទាំងតលតែជាក់ស្ដែងនៃខ្លួនឯងចំពោះកាយវេទនាចិត្តធម៌ហ្នឹង នឹងឯងគឺផ្ទុយគ្នាពីគំនិតដែលយើងគិតប្រកាន់ហួងហែងជាខ្លួនយើងហ្នឹងគណាហើយដល់ទៅពេលយើងបានជាក់ស្ដែងទៅបានយើងយល់ដឹងទៅនៅក្នុងការឲ្យអភ័យយល់ដឹងទៅក្នុងការដែលត្រូវក្រេបយករសនៃសេចក្តីសុខស្ងប់នឹងជាទីពឹងអ្វីអ្វីគំនិតវាសាងឡើងច្រើនណាស់ដែលធ្វើឲ្យយើងវង្វេងទៅតាមគំនិតទៅ គិតឃើញបុគ្គលដែលយើងស្រឡាញ់ហួងឯងត្រូវកើតទុកសោកសៅអីអីចឹងទៅក្នុងការប្រត់ប្រាស់អីហ្នឹងគិតឲ្យឃើញបុគ្គលដែលយើងស្អប់ដន់ខ្នាញ់ត្រូវជាបាតត្រូវបៀតបៀនអីអីចឹងទៅគំនិតហ្នឹងហើយយើងសម្គាល់ថាបុគ្គលហ្នឹងមានមែនអានឹងឯងដែលជាគំនិត មករារាំងក្នុងកុសលធម៌ថាកុសលធម៌ហ្នឹងនាំឲ្យក្រអសលធម៌នាំឲ្យបាត់នេះបាត់នោះអស់នេះអស់នោះអីអីចឹងទៅគំនិតនឹងវាសាងចឹងវាសាងបុគ្គលឲ្យស្រឡាញ់ឲ្យស្អប់ហ្នឹងហើយយើងអត់ដឹងទេយើងស្មានបុគ្គលហ្នឹងមានមែនចឹងណានឹងឯងចឹងចឹងបានតលតែជាក់ស្ដែងទៅដោយសតិសម្បជញ្ញៈជាក់ស្ដែងទៅដោយការយល់ដឹងទៅលើបរមត្តធម៌ហ្នឹង នឹងឯងដែលជាការដោះស្រាយនៅបញ្ហាទាំងដូចជាថាយើងឲ្យសិតទៅលើអ្វីអ្វីដែលកើតឡើងតកតួងនឹងបញ្ញាដែលអប់រំមកអញ្ចឹងទៅគឺអ្វីអ្វីដែលត្រូវកើតគេមានបច្ច័យរបស់គេត្រឹមត្រូវអញ្ចឹងដល់អញ្ចឹងយើងវាស្រួលក្នុងចិត្តហ្នឹងគឺថាព្រមឲ្យសិតក្នុងការកើតឡើង ដែលជាបរមត្តធម៌ទាំងអានឹងក្នុងសេចក្តីដែលថាមិនបន្ទុះមិនទាស់ជាមួយនឹងអ្វីអ្វីដែលជាសេចក្តីពិតនឹងអាការដែលមិនបន្ទុះមិនទាស់នឹងឯងដែលប្រព្រឹត្តទៅជា ការអប់រំចិត្តដោយបញ្ញាគឺឲ្យសិទ្ធក្នុងការកើតទៅទាំងអានេះមិនមែនជាសិទ្ធរបស់មនុស្សសត្វបុគ្គលណាទេណាគឺជាសិទ្ធនៃបរមត្តធម៌ទាំងដែលមានបច្ច័យត្រូវកើតឡើងយ៉ាងត្រឹមត្រូវ ហើយយើងរ៉ាប់រងទទួលក្នុង ភាពត្រឹមត្រូវហ្នឹងព្រោះភាពត្រឹមត្រូវវាវាឈប់ស្ថិតនៅក្នុងអាការៈលក្ខណៈជាការបោកប្រាស់ហើយពីព្រោះដែលយើងបានដឹងហើយថាបញ្ញខណ្ឌហ្នឹងវាបោកប្រាស់សត្វលោកអីអីទៅនឹងយ៉ាងណាគឺវាតេតួងនឹងអវិជ្ជារបស់សត្វលោក បានជាវាមានពាក្យថាបញ្ញខណ្ឌបោកប្រាស់នឹងឯងតែដល់ទៅបញ្ញខណ្ឌទៅជាអារម្មណ៍នៃប្រកម្មដ្ឋាន អាហ្នឹងវាមានលក្ខណៈរបស់បញ្ញខណ្ឌទៅហើយ វាអត់បោកប្រាស់សត្វលោកអីទៀតទេវាមានតែសត្វលោកមិនព្រម ដឹងការពិតនឹងតែប៉ុណ្ណឹងទេនឹងឯងស្ថិតនៅក្នុងភាពអវិជ្ជាខ្លួនឯងចឹងទៅ វាមានអានិសង្សរបស់ខណ្ឌនេះប៉ុន្តែសពសោមនោះនេះជាអាសាតៈនឹងដែលធ្វើឲ្យសត្វលោកវង្វេងទៅវាទៅជារឿងដែលថាចាញ់បោបញ្ញខណ្ឌនឹងឯងរវល់ខ្វល់ដើម្បីនឹងចិញ្ចឹមបីបាច់មើលថែ ប្រកែប្រកម្មហួងឯងសពគ្រប់ទាំងអស់ហ្នឹង ជាទាស័ករបស់លោកនេះនឹងឯងអានឹងគឺមកពីអវិជ្ជាអញ្ចឹងបានជាមានពាក្យនិយាយទៅថាជាការចាញ់បោកនឹងនឹងឯងបើវាអត់មានសេចក្តីល្ងងទេធ្វើម៉េចនឹងមានពាក្យថាចាញ់បោកនឹងទៅកើតនឹងឯងដេកដល់តែបញ្ញាកើតឡើងវាវាឃើញច្បាស់នៅការពិតវាមានសេចក្តីល្ងងឯណាអញ្ចឹងវាមានពាក្យថាចាញ់បោកយ៉ាងម៉េចទៅទៀតអញ្ចឹងគឺចាប់យកចំណុច បរមត្ថដែលជាសេចក្តីពិតនៃសភាវៈបាបអ្វីអ្វីដែលកើតគឺរមែងកើតត្រូវតែកើតទុក្ខមេវៈឧបច្ចមាននឹងឧបច្ចតិទុក្ខំនិរុច្ចមាននឹងនិរុច្ចតិតិអ្នកកង្កតិអ្នកវិជកិច្ចតិអបរបច្ចយាញាណមេវៈសេតហោតិអេតាវតាខោតចាណៈសម្មាទិដ្ឋិហោតិតិនឹងព្រះអង្គប្រកាសពីសម្មាទិដ្ឋិ បាទានខន្ធទុកកាលដែលកើតឡើងវារមែងកើតកាលដែលរលត់វារមែងរលត់ញៀនរបស់អរិយសាវកនឹងអត់បានសង្ស័យអត់បានងឿងឆ្ងល់ក្នុងបាទានខន្ធទុកនឹងទេតែញៀនរបស់អរិយសាវកនឹងមិនមែនត្រឹមតែជាការជឿអ្នកដទៃតែប៉ុណ្ណឹងទេអបរបច្ចយាញៀនមេវសអេតហោតេគឺមានញៀនបានដឹងច្បាស់ទៅលើសេចក្តីពិតនឹងដែលពិតហ្នឹងក៏ទៅជាអារម្មណ៍នៃប្រកម្មដ្ឋានក្នុងការអប់រំចិត្តហ្នឹងគឺថាមានសេចក្តីសុខណាដោយ ធម្មបិតិរសੰបិវាំងនឹងឯងក្រេបរសនៃធម្មបិតិនឹងដែលព្រះអង្គសម្ដែងថានេកមៈសិតសុខសុខសោមនស្សអាស្រ័យនឹងនេកមៈបញ្ញា ដែលមិនចាប់មិនប្រកាន់ក្នុងសង្ខារធัวនេះដែលបានឃើញសង្ខារធัวមានការកើតឡើងហើយកន្លងទៅអស់ទៅអត់មាននៅជាសត្វជាបុគ្គលអីទេហើយក៏អត់មានចាប់ប្រកាន់ហួងហែងចំពោះសង្ខារធัวហ្នឹង នឹងឯងដែលមានសេចក្តីសុខកើតឡើងហៅថានេកមៈសិតៈសុខនឹងនឹងឯងអញ្ចឹងគឺនៅក្នុងភាពជាក់ស្ដែងដែលខ្ញុំដាលើកយកមកបញ្ជាក់ដើម្បីបងប្អូនកូនចៅឲ្យបានជ្រាបថានិយាយពីសេចក្តីសុខមិនមែនអត់ភាពជាក់ស្ដែង ទេវាគ្រាន់តែថាវារៀងខ្លួននឹងឯងហើយយើងនៅកវាយកវល់ទៅក្នុងរឿងផ្សេងផ្សេងលំបាកនឹង បានសេចក្តីសុខណាមកពីត្រូវការនេះត្រូវការនោះ របស់ដែលយើងកំពុងបាន ពីមុនហ្នឹងគឺក៏ត្រូវការណាស់ឲ្យតែបានប្រប៉ុណ្ណឹងមកគឺអស់វិចិត្រវិចង់ណាដូចជាថានៅក្នុងសភាពទុកលំបាកក្នុងសម័យណាក្នុងកាលណាអីចឹងវាសឹងតែនឹងស្លាប់បាត់ទៅហើយចឹងទៅដល់ទៅពេលថាវាអត់បាន តន់ស្លាប់អីចឹងទៅនឹកឃើញថាឲ្យតែបានប្រហែលប៉ុណ្ណឹងមិនដល់ប៉ុណ្ណឹងផងដូចថាបានបាយជាមួយអំបិលអីចឹងទៅតាមអំណាចតែក្លៀនហ្នឹងណានឹកឃើញតែអំបិលហ្នឹងឆ្ងាញ់បានរសអីប៉ុណ្ណឹងបន្លែតកួនអីឆែតផលិតអីនឹងប៉ុណ្ណឹងវាឆ្ងាញ់ណាស់ទៅហើយទៅតាមសភាពតែក្លៀនហ្នឹងហ្នឹងឯងប៉ុន្តែដល់ទៅពេល បានមកទៅវាភ្លេចទៅហ្នឹងឯងចំណងហ្នឹងក៏វាចិត្តទៅត្រូវការតទៅទៀតអាហ្នឹងឯងដែលលំបាករស់សេចក្តីសុខឲ្យខ្លួនឯងចឹងហ្នឹងឯងដូច្នេះពុទ្ធបរិស័ទយើងត្រូវជ្រាបថាសេចក្តីសុខធំវាមិនមែននៅ ត្រង់តល់ដែលបានអីអីតម្រូវតាមចិត្តធំធំទៅទេវាមិនចេះអស់ធំទេវាមិនចេះអស់សេចក្តីត្រូវការទេអស់សម្បត្តិក្នុងឋានមនុស្សហើយចង់ទៅសោយសុខក្នុងទេវលោកទៀតណោះធ្វើម៉េចនឹង អស់ធំទៅវាចំណងដែលត្រូវការហ្នឹងដូច្នេះសេចក្តីសុខធំសេចក្តីសុខច្រើនហ្នឹងវាមិនមែននៅត្រង់បានរបស់ធំរបស់ច្រើនទេវានៅត្រង់ដែលថាមានទុកតិចក្នុងជីវិតរបស់យើងឲ្យតែមានសេចក្តីទុកតិចអាហ្នឹងគឺបានដេកថារស់នៅជាសុខហើយមិនអើយអ្នកអើយសុខទុកអីហ្នឹងចឹងទៅនឹងឯងអីទៅកាលណាយើងវាមានសេចក្តីទុកច្រើនហើយយើងទៅឆ្លើយថាខ្ញុំសុខសប្បាយអីយ៉ាងម៉េចទៅកើត អស់យ៉ាងគាត់ថាមិនអីទេផ្លូវកាយសុខសប្បាយប៉ុន្តែអើយយ៉ាប់ផ្លូវចិត្តអញ្ចឹងទៅអាហ្នឹងឯងគឺវាជាសេចក្តីទុកធំទុកធំវាមានសេចក្តីសុខតូចសឹងតែរស់សុខមិនបានទៅទៀតតាមផ្លូវចិត្តហ្នឹងតែរឿងផ្លូវកាយវាមានអីទេតាមពិតបើនិយាយពីរូបធម៌វាអត់ទាំងដឹងអីផងតែបើថាយើងតាកទួង ទៅនឹងសុខវេទនាផ្លូវកាយអីអីវាជាធម្មតាទេ នឹងឯងមិនអាចជាទីពឹងអីបានទេសត្វទេឆានក៏វារួបានទៅតាមនឹងសបាយកាយអីចឹងមានភ្លៀងមកជាងមួយខែនឹងស្មៅដុះព្រិលគោក្របីអីហ្នឹងគឺថាបានបោភោគឆ្អែតមាន ទឹកកាសធាតុត្រជាក់ចឹងទៅវាត្រូវណាជាស្រ័យសបាយរីករាយអីចឹងទៅតាមពេលវេលាហ្នឹងវាមានជំងឺរោគាអីអីចឹងទៅសម្រាប់ សេចក្តីសុខផ្លូវកាយនឹងនឹងយកមកប្រងាប់លោភៈទុសៈមោហៈកំចាត់បងបាបអីមិនបានទេវាតល់តែសេចក្តីសុខដែលប្រសិជ្ជៈទោសនឹងឯងមិនមែនជាកាមសុខទេណាគឺជានេកមសុខសុខក្នុងទានសិលភាវនាសមថវិបស្សនានឹងបានជាសុខដែលយើងត្រូវប្រមូលជាកម្លាំងដើម្បីច្បាំងជាមួយនឹងកិលេសនឹងពលកងតប់ នឹងឯងដែលជាសភាពលៈឬក៏ជាវិរិយៈពលៈសតិពលៈសមាធិពលៈបញ្ញា ពលៈជាដើមនឹងទាំងអស់នឹងដែលអាចនឹងបណ្ដេញអាណានិគមកិលេសដែលវាគ្រប់គ្រង ជីវិតរបស់យើងមកសង្សារវដ្តហើយហ្នឹងឲ្យវាចេញពីចិត្តសន្តានយើងទៅយើងនឹងបានឯករាជ្យគ្រប់គ្រង នៅក្នុងជីវិតរបស់យើង ដោយអំណាចនៃអរិយមគ្គអរិយផលនឹងឯងអញ្ចឹង នៅក្នុងការដែលពុទ្ធបរិស័ទយើងយល់អំពីសភាពនៃបញ្ញាដែលសិក្សាអភិធម្មជាក់ស្ដែងអភិធម្មទៅតាមសេចក្តីពិតមិនមែនយើងរៀនឈ្មោះអភិធម្មតាមគម្ពីរទេ គឺរលឹកបានសិក្សាបានឃើញអ្វីដែលកើតឡើងនឹងឯងវាមានបច្ច័យត្រឹមត្រូវអានឹងឯងដែលយើង ស្ដាប់យល់ពីរឿងដែលថាព្រមឲ្យសិទ្ធក្នុងការកើតឡើង អ្វីអ្វីទាំងអស់ក្នុងខ្លួនយើងក៏ដោយក្នុងអ្នកដតីក៏ដោយធម្មជាតិមេឃដីក៏ដោយមានភ្លៀងអត់ភ្លៀងហ្នឹងឯងក្តៅតិចអីហ្នឹងយ៉ាងណាបើតលតែយើងរលឹកបានតាន់ពេលវេលាហ្នឹងចំពោះអ្វីគ្រប់យ៉ាងដោយស្មារតីហើយនឹងសុខចិត្តនៅជាមួយគ្នានឹងការសុខចិត្តហ្នឹងឯងគឺព្រមទាំងព្រមឲ្យអ្វីដែលកើតគឺត្រូវតែកើតរមែងកើតទុក្ខមេវៈឧបច្ឆមេនាំហ្នឹងឯងអ្វីដែលកន្លងទៅបាត់ទៅ ទុក្ខំនិរុជ្ជមានងនិរុជ្ជតិនឹងឯងគឺវាត្រូវតែរលត់ទៅអញ្ចឹងហើយអានឹងវាមិនមិនគ្រាន់តែបរិយ័តថាអ្វីកើតត្រូវតែកើតអ្វីរលត់ត្រូវរលត់ទេមិនត្រឹមតែបរិយ័តទេវាចេញពីក្នុង ការអប់រំចិត្តនឹងដោយបញ្ញានឹងឯងគឺប្រព្រឹត្តទៅយ៉ាងហ្នឹង ប្រព្រឹត្តទៅថាអ្វីដែលកើតទៅត្រូវទៅកើតអ្វីដែលរលត់ទៅត្រូវតែរលត់ហ្នឹងគឺវាចេញអំពីបញ្ញាទៅវាមិនមែនក្រំតែបរិយ័តដែលយើងរៀនថាតាមនោះទេហ្នឹងឯងអាហ្នឹងបានជាសេចក្តីសុខចិត្តហ្នឹងឯងគ្រប់រឿងទាំងអស់អ្នកដតីដែលធ្លាប់តែធ្វើអីដូចថាទាស់ចិត្តអីអីទាំងអស់ហ្នឹងហ្នឹងឯងវាតលតែមានសតិមានសម្បជញ្ញៈបញ្ញាកើតឡើង ព្រមឲ្យអ្វីដែលកើតទៅនឹងឯងចឹងប៉ុន្តែវាមានរឿងដែលយើងត្រូវណែនាំអប់រំមិនមែនថាបណ្ដោយទេអាដែលព្រមឲ្យសិទ្ធក្នុងការកើតហ្នឹងមិនក្នុងន័យបណ្ដោយថាអញ្ចឹងបណ្ដោយអកុសលអីកើតក៏កើតទៅមិនមែនទេចឹងគឺ ចំពោះខ្លួនឯងនៅពេលដែលបញ្ញាកើតឡើងនោះវាបប្រតិបត្តិកំចាត់បងអវិជ្ជានឹងទៅហើយ ដែលជាមេរបស់អកុសលហ្នឹងវាអត់មានបញ្ហារឿងបណ្ដែតបណ្ដោយឲ្យអកុសលអីកើតទេវាជាការកម្ចាត់បង អវិជ្ជាហ្នឹងនឹងឯងចឹងលហើយគឺថាវាជាការលះបង់សកាយៈទិដ្ឋិវិជិកិឆាសីលពតបរាមាសៈក្នុងចិត្តចន្តានប៉ុន្តែជាមួយអ្នកដតីមានអវាទទូលមាន មិនមែនជាការបដាយបដោយថាស្អីកើតក៏កើតទៅអកុសលអីអីទាំងអស់ហ្នឹងមិនមែនអញ្ចឹងទេនឹងឯងពោលទៅនៅក្នុងលក្ខណៈនៃបរមត្តធัวទេ ដែលអ្វីអ្វីមានបច្ច័យឲ្យកើតឡើងហ្នឹងប៉ុន្តែការណែនាំអប់រំទូមានពីម្ដៅកូនចៅទៅតាមលំដាប់ធัวណាក់ក្រោមណាក់កណ្ដាលថ្នាក់ខ្ពស់អីអីទាំងអស់ហ្នឹងបានជាមានធម្មទានហ្នឹងមានការសិក្សារៀនសូត្រហ្នឹង អាហ្នឹងគឺឲ្យបងប្អូនកូនចៅបានជ្រាបអំពីប្រយោជន៍នៅក្នុងអវាទានុសាសនីនឹងឯងហើយនឹងក្នុងការដែលមានបញ្ញាឲ្យសិទ្ធក្នុងការកើតឡើងគឺជាសេចក្តីសុខចិត្តកណាហ្នឹងឯងហើយបើយើងអត់មានស្មារតីរលឹកដឹងតន់ទេឧទាហរណ៍ថាមានអ្នករតីណាគេមួម៉ៅក្តៅក្រហាយគេខឹងនឹងយើងរឿងអីភូមិផងរបងចិត្តខាងនឹងវា មានបញ្ហាអីចឹងទៅគេខឹងគេជេរទៅ បរោសវាចាធម្មតាហ្នឹងគេទោសៈកើតឡើងវាចឹងឯងទាំងប្រព្រឹត្តទៅដោយបរោសវាចាព្រោះបរោសវាចាវាមានមូល គឺទោសៈនិងមោហៈគឺណាបានវាចេញទៅជាបរោសវាចានឹងបានទាំងដែលទៅជាវិជ័យទុច្ចរិតក្នុងអកុសលកម្មហ្នឹងវាមានមូលអញ្ចឹងណាបើញុះញង់អាហ្នឹងវាមានមូល លោភៈជាមួយមោហៈក៏មានទោសៈជាមួយមោហៈក៏មាន នឹងឯងដូចជាអភិជាអីអីចឹងអង្គធัวវាជាលោភៈស្រាប់ហើយចឹងវាមានមូលគឺមោហៈនឹងចឹងទៅតែដល់ទៅជាបាតៈអង្គធัวគឺតោសៈវាមានមូល គឺមោហៈនឹងចឹងទៅតែបើដូចជា នៅក្នុងសម្ផបលាបៈនិយាយពាក្យរយរេអត្តប្រយោជន៍អីជាងកាលវារយរេទៅតាម លោភៈជាមួយមោហៈតែជាងកាវារយរេទៅតាមតោសៈជាមួយនឹងមោហៈអញ្ចឹងទៅវាមានមូលរបស់វាអញ្ចឹងតែដល់ទៅបរោសវាចាអានឹងមូលគឺតោសៈជាមួយនឹងមោហៈអញ្ចឹងទៅតែម្ដងទាំងអាហ្នឹងឯងវាប្រទៅក្នុងវិជ័យទុច្ចរិតនេះវាអត់មានមូលដែលជាលោភៈនិងមោហៈទេប៉ុន្តែជាឧបនិស្ស័យអានឹងជាធម្មតាទេចឹងលោភៈនិងមោហៈហ្នឹងវាជាឧបនិស្ស័យនៃអកុសលទាំងអស់ហ្នឹងសពគ្រប់ នឹងឯងតែបើមិនមានការជាប់ជំពាក់វែងក្នុងលោកទេណាបើមិនមានការវង្វេងជាប់ជំពាក់ក្នុងលោកទេវាអត់មានអកុសលអីកើតឡើងឡើយនឹងឯងចឹងដូច្នេះនៅពេលដែលអ្នកដតីដូចថាមួម៉ៅនឹកឆេអីយើងចឹងទៅនឹងឯងហើយបើយើងមិនមានការឲ្យអភ័យទេយើងវាអាចនឹកនៅក្នុងចិត្តនឹងឯងធ្ងន់ជាងពាក្យ គេជេរនឹងទៅទៀតក៏មានដែរវាអាចគិតថាឲ្យគេវិនាសគិតឲ្យគេស្លាប់គិតឲ្យគេដល់នៅសេចក្តីទុកយ៉ាងណាយ៉ាងណាស្លាប់ទៅធ្លាក់នរកអីអីទៅឲ្យវាដឹងខ្លួនអីអីចឹងហ្នឹងឯងឃើញទេវាធ្ងន់ជាងពាក្យគេជេរនឹងទៅទៀតដោយគំនិតតែយើងមិនមានអភិយទាននឹងឯងចឹងអាចគិតជាអកុសលទៅហើយអត់ដឹង ឃើញតែពីគេអ្នកជេហ្នឹងរង្គៀសទៅ ស្អប់ទៅខ្នំខ្នាញ់ទៅ ទៅជាមួយ គេអ្នកជេហ្នឹងគឺអត់បាននឹករលឹករង្គៀសចំពោះអកុសលដែលកើតឡើងទេហ្នឹងឯងទីព្រមគិតឃើញតែពីគេអ្នកបានប្រព្រឹត្តមកលើយើងមុនហ្នឹងឯងដាក់កំហុសទៅត្រង់ដែលគេធ្វើ អីមុនដាក់យើងហ្នឹងអញ្ចឹងអាដែលយើងខឹងក្រោតធ្នន់ខ្នាញ់ស្អប់អីត្រឡប់តបទៅវិញអាហ្នឹងអត់មានខុសទេព្រោះគេធ្វើយើងមុន អីអីចឹងទៅតែព្រះពុទ្ធអង្គមិនម្ដែងចឹងទេតែអកុសលគឺអកុសលហើយថែមទាំងព្រះអង្គម្ដែងថាទេតាសេវៈទេនបាវិយោទៀតណាយោកតខាំងបដិកច្ចតិបុគ្គលណាក្រោតតបបុគ្គលដែលក្រោតហើយនោះបុគ្គលដែលក្រោតមុនហើយហ្នឹងណាហើយអ្នកណាដែលក្រោតតបទៅនឹងឯងបុគ្គលហ្នឹងគឺថា បាបយោបាបអាក្រក់ឬមួកជាងបុគ្គលដែលក្រោតមុននោះទៅទៀតគឺព្រះអង្គវិនិច្ឆ័យទៅលើសភាពនៃអកុសលអត់មែនថា យើងខឹងយើងក្រោតអីក្រោយគេអានឹងរួចខ្លួនអត់អីទេមកអំពីគេស្ដីគេថាគេជេរយើងមុនគឺយើងអត់មានមកយករួចខ្លួនអីចឹងទេព្រោះសភាវៈបរមត្តតែកាលណាជាអកុសលអកុសលហើយហើយយើងអត់ដឹងអត់ដឹងថាអ្នករតីដែល ហិនក្រោតមួម៉ៅជេរបតិចអីទាំងអស់ហ្នឹងវាជាអកុសលហើយដល់អញ្ចឹងទៅវាយើងមិនបានយល់ដឹងក្នុងសភាវៈដែលជាបាបជាអកុសលហ្នឹងហើយក៏មានការក្រោតតបទៅអញ្ចឹងហ្នឹងឯង ចឹងគឺថាយើងត្រូវសិក្សាចំពោះការដែលអ្នករតីមានសេចក្តីខឹងក្រោធហ្នឹងយើងត្រូវដឹងថាអ្នករតីហ្នឹងកើតទុកស្រេចបាត់ទៅហើយយើងយកសេចក្តីទុករបស់អ្នករតីមកជាអារម្មណ៍អប់រំករណាធัวទៅវិញអាហ្នឹងឯងឃើញទេវាខុសគ្នាអញ្ចឹងយើងអត់អត់បានកំណត់ដឹងថាអ្នករតីដែលគេខឹងក្រោធមួម៉ៅដៅកាហាយ100យើងហ្នឹងណាគឺអ្នករតីនឹងកើតទុកអាហ្នឹងយើងអត់ បាននៅប្រកម្មដ្ឋានអប់រំចិត្តទេត្រូវក្រោតតបទៅវិញហ្នឹងឯងហើយដល់ក្រោតតបទៅវិញមើលមើលអានេះអាគេខិនក្រោតគេស្ដីគេថាមកហ្នឹងអកុសលរបស់គេទេណាហើយដល់តែយើងខិនក្រោតតបទៅវិញអកុសលរបស់យើងហ្នឹងតែហ្មងចឹងគឺណាងន់ងួរកន្លែងហ្នឹងឯងចឹងគឺវារបៀបដូចថាអ្នកដតីធ្វើបន់គឺណាធ្វើបន់ចឹងហ្នឹងឯងសាលាកពាត់ព្រឹត្តទៅ38 សិលាកំផត់អីនឹងអីចឹងហ្នឹងឯងហើយពុទ្ធបរិស័ទយើងមកសบายដឹងដំណឹងចឹងដេកអរួមជាមួយអ្នកស្រុកអ្នកភូមិក្នុងស្រុកប្រទេសមាសក្នុងភូមិឃុំទូកមាសនេះនឹងឯងសบายរីករាយចឹងទៅចិត្តប៉ុនវាកើតឡើងដោយសារយើងត្រេកអរហ្នឹងហើយយើងសង្កេតពិនិត្យមើលសប្ងៃហ្នឹងគឺដើរសំប៉ុនចឹងថាដើរសំប៉ុនចឹងចឹងនឹងឯងគឺប្រមូលប៉ុន ដើម្បីចាត់សន្តាននឹងឯងបាននៅសេចក្តីសុខស្ងប់ត្រជាក់យើងត្រូវថែរក្សា ជីវិតរបស់យើងហ្នឹងគឺ ថែរក្សាចិត្តសន្តាននឹងឯងឲ្យតែប្រសិជ្ជៈរាគៈទសៈមោហៈដែលជាជំងឺរោគហ្នឹងហើយការព្យាបាលដោយអំណាចនៃបុណ្យកុសលដោយអំណាចនៃព្រះសទ្ធំអប់រំដល់ទៅសមថវិបស្សនាដែលជាឧបនិស្ស័យនៃអរិយមគ្គប្រកបដោយអង្គ8ប្រការជាលោកតរៈនឹងទៅទៀតហ្នឹងឯងអាហ្នឹងយ៉ាងណាមិញលើកហ្នឹងគឺបញ្ជាក់ឲ្យឃើញថា ដល់តែពេលអ្នករតីខឹងក្រោតមួម៉ៅក្តៅក្រហាយយើងអត់បាន កំណត់ដឹងថាអ្នករតីកើតទុកវាត្រូវទៅជាក្រោតតបនឹងឯងទៅឃើញដល់ទៅពេលការដែលខឹងក្រោតរបស់អ្នករតីហ្នឹងវាជាអសលក្នុងអ្នករតីវានៅក្នុងអ្នករតីដល់តែយើងក្រោតតបវាទៅជាអកុសលក្នុងខ្លួនយើងវាដូចជាយើងអនុមោទនាបន់ពីអ្នករតីអញ្ចឹងដែលគេធ្វើបន់គេបានបន់ក្នុងចិត្តសន្តានអ្នករតីដល់យើងអនុមោទនាវាជាបន់ក្នុងចិត្តសន្តានរបស់យើង ហើយនេះវាមិនមែនជាបន់ទៅជាបាបចឹងហ่ะហើយសូមឲ្យតែយើងចេះតែអនុមោទនាជាមួយបន់ទៅបានហើយនឹងឯងកុំចាំបាច់ថាអ្នកដតីមានបាបមានអកុសលហើយនឹងមកទម្លាយសេចក្តីសុខរបស់យើងនោះកុំទៅយកកិលេសរបស់អ្នកដតីនឹងមកទម្លាយបន់កុសលរបស់យើងនោះនឹងឯងការដែលមួម៉ៅក្តៅក្រហាយខ្វាយខ្វល់វាជារឿងម្នាក់ម្នាក់តែងតែមានអញ្ចឹងឯងចឹងនឹងឯងយើង អប់រំថែរក្សាចិត្តរបស់យើងឲ្យបានល្អទៅយើងនឹងបានឃើញពិភពលោកនឹងឯងដែលស្ងប់រងាប់ សម្រាប់យើងរស់នៅ ដោយអំណាចនៃចិត្តស្ងប់របស់យើងតលតែចិត្តស្ងប់ណា បានយើងអាចរស់នៅ ក្នុងពិភពនៃសេចក្តីស្ងប់នឹងបានទាំងកណាហើយមិនចាំបាច់តលពេលណាអីទេពេលនេះឯងដែលយើងមានព្រះសទ្ធម្ម ដែលយើងបានសិក្សាមកពុទ្ធព្រះអង្គជាបរមគ្រូវាដូចជាញាតិញោមពុទ្ធបរិស័ទរៀនគិតមើលចឹងទៅចឹងយើងនៅក្នុងការគិតដល់យោនិសោមអ្នកសិកាណាដើម្បី អប់រំចម្រើន សមថវិបស្សនានឹងទៅបានដោយការធ្វើទុកក្នុងចិត្តត្រូវថាអ្នកដតីដែលមានសេចក្តីខឹងក្រោតរហូតដល់ទៅមួម៉ៅដៅកាយណា មានបរិសុវិជាអីផ្សេងផ្សេងហ្នឹងនឹងគឺកើតទុកហ្នឹងណាក្នុងចិត្តហ្នឹងចឹង ដាក់ទុកហ្នឹងហើយពីព្រោះវាប្រព្រឹត្តទៅដោយមោហៈជាមួយនឹងតោសៈដែលវាជាមូលនៃបរិសវាចាហ្នឹងហ្នឹងឯងអាហ្នឹងដែលប្រព្រឹត្តទៅជាវិជ័យទុច្ចរិតហ្នឹងវាមានមូលអញ្ចឹងហើយអាសេចក្តីដែលជាមូលហ្នឹងអាហ្នឹងវាជាសេចក្តីទុកពីព្រោះវាជាតោសៈមូលចិត្តវាមានមោហៈកើតរួមជាមួយនឹងតោសៈចេតសិក ហ្នឹងឯងហ្នឹងជាមូលគឺថាមោហមូលនិងតោសៈមូលហ្នឹងឯងហើយអញ្ចឹងគឺសភាពនៃចិត្តហ្នឹងវាជាតោសៈមូលចិត្តហើយបានវាមានមូលពីរហ្នឹងហើយតែកាលណាចិត្តវាតោមនោហើយវាកើតទុកហើយមានចិត្តសពអីណាទៀតព្រោះចិត្តវាកើតឡើងតែមួយដួងមួយដួងហ្នឹងហើយចិត្តហ្នឹងជាទុកហើយជាទុកហ្នឹងយើងត្រូវឃើញឲ្យពិតពិតណាឃើញជាសេចក្តីទុកមែនទេជាអារម្មណ៍នៃករណាមែនណា ពីព្រោះអត់មាននរណាមកបង្កើតលោកភៈទោសៈមោហៈនឹងឲ្យខ្លួនឯងទេតែនេះវានៅរងគ្រោះរងគ្រោះក្នុងវត្តដាក់ហ្នឹងវត្តដាក់ហ្នឹងវាមានកិលេសវត្តដាក់នាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកកខណ្ឌជាអាហារនៃបញ្ញខណ្ឌធ្ងន់ធ្ងរទៅតែមកទៅណាតែកាលណាវាមានជាតិហើយវាមានចរិយាមរណៈហើយនឹងឯងដែលពោលថាសត្វលោក មាន ទុកហ្នឹងណាក្រណបដិសន្ធិហ្នឹងព្រះអង្គសម្ដែងថាដូច គេចាក់ទៅដោយលំពេងអញ្ចឹងចឹងក្នុងការដែលកំណត់ដឹងនៅវិញ្ញាណអាហារហ្នឹងនឹងឯងដែលនាំមកនៅមុខរបួសគឺនាមរូបនាមរូបជាមុខរបួសហ្នឹងហើយកងទុកដែលប្រឹកទៅក្នុងភពជាតិកំណើតហ្នឹងគឺជាការឈឺពើចុកចាប់នៃមុខរបួសហ្នឹងនាមរូបហ្នឹងជាមុខរបួសជាតំបៅហ្នឹងឯងដែលកើតមកពីការចាក់ដោយលំពេងគឺបរិសន្ធិវិញ្ញាណហ្នឹងហ្នឹងឯងហើយ អ្វីដែលជាអាហារនៃបដិសន្ធិវិញ្ញាណហ្នឹងគឺមโนសញ្ចេតនាហា ភិសង្ខាគឺកម្មនឹងឯងមើលមើលទាំងសត្វលោកយើងនឹងមានប្រកែកអីបានទេពីព្រមអ្វីដែលកើតពីកម្មហ្នឹងមុននឹងកើតទៅអត់មានវាមានកម្មជារូបវិបាកកបរិសន្ធិកើតឡើងនៅពេលដែលកម្មជាបច្ច័យហ្នឹង រួចទៅក៏បានសន្មត់ថាជាសត្វលោកម្អងម្អងម្នាក់ម្នាក់ហើយវាថែមទាំងសត្វលោកនឹងវាមានឧបាទានចាប់ប្រកាន់ថាជាខ្លួនឯងនឹងទៅតែម្ដងបានវាកើតទៅជារឿងសៅមងដោយប្រការផ្សេងផ្សេងនឹងឯងដោយសារតែការចាប់ប្រកាន់បញ្ញខណ្ឌយកមកធ្វើជាខ្លួនឯងនឹងណានឹងឯងប្រកាន់ខ្លួនយើងទៅវាបែងចែកយើងផ្សេងអ្នករតីផ្សេងអញ្ចឹងទៅទៅ គ្រប់គ្រងចិត្តចេតសិករូបនឹងស្មានតែខ្លួនឯងមែនទេណាមូមម៉ៅក្តៅក្រហាយឲ្យគេវិនិច្ឆ័យឲ្យគេស្លាប់ហើយនឹងពោលពាក្យបរោសវាចាលើកឡើងនៅពាក្យបញ្ឈឺចិត្តអ្នកដតីអីអីចឹងទៅនៅក្នុងពេលហ្នឹងគឺឧបាទានកំពុងតែប្រកាន់បញ្ញខណ្ឌជាខ្លួនឯងហ្នឹងជាឧបនិស្សយបច្ច័យឲ្យកើតទៅជាការព្យាបាទបៀតបៀនដោយកាយដោយវិចារដោយចិត្តគំនិតនឹងឯងគឺឧបាទានវាចាប់ប្រកាន់បញ្ញខណ្ឌហ្នឹងជាខ្លួនឯងណា យ៉ាងមមទៅខ្លួនឯងត្រូវខ្លួនឯងខ្លាំងខ្លួនឯងប្រកែចឹងទៅឬក៏ខ្លួនឯងនឹងអញទៅ គឺចិត្តចេតសិករូបនឹងវាមានតែចាប់ស្អីឯណាតទេយកមកធ្វើជាខ្លួនឯងនឹងវាចាប់តែប៉ុណ្្នឹងឯងចឹងហ្នឹងឯងហើយនេះលោកគ្រូតាមបណ្ឌិតអឺសាយតែលោកតាសួរអំពីសតបដ្ឋានដែលមានចំពោះព្រះតថាគតតែម្យ៉ាងតើដូចម្ដេច ហ្នឹងគឺព្រះអង្គជាពុទ្ធបរមគ្រូទាំងព្រះអង្គមានសាវកនឹងឯងច្រើនផ្នែកច្រើនលើណាស់នឹងឯងទៅតាមអធិស្រ័យរបស់សត្វដូច្នេះត្រង់ដែលថាពុទ្ធបរិស័ទណាដែលស្ដាប់ឧបាទរបស់ព្រះអង្គប្រតិបត្តិបានទៅព្រះអង្គក៏មានបហប្រតិអនុគ្រោះទៅនឹងដោយមិនមានឆន្ទរាគៈអីសបាយត្រេកអររីករាយអីដូចជា មនុស្សយើងដែលនៅមានកិលេសនឹងឯងវាមានឆន្ទរាគៈត្រង់ដែលថាអ្នកដតីនឹងស្ដាប់យើងតាមយើងឃ្លាយើងអីអីចឹងទៅនឹងឯងយើងទៅជាបុព្វការីនឹងជាអ្នកមានគុណអីអីជួយឲ្យអ្នករតីនឹងស្ដាប់ប្រវត្តិយើងទៅថាពិរោះណាស់ស្ងប់ណាស់សពណាស់អីអីចឹងទៅយើងនឹងក៏ចូលទៅបានចិត្តទៅដោយអំណាចនៃកិលេស នឹងឯងតែដល់ទៅថាគេស្ដាប់មិនបានឬក៏គេមិនស្ដាប់គេប្រព្រឹត្តបន្ទោសតបអីអីអញ្ចឹងទៅអានឹងក៏តោមនោះទៅអានឹងដែលនៅ មានកិលេសតែ ចំពោះព្រះបរមសាសនាតែប្រធានរបស់ព្រះអង្គហ្នឹងគឺប្រព្រឹត្តទៅ ក្នុងចន្លោះនៃឆន្ទរាគៈហើយ នឹងតោមនោះហ្នឹងតេតួងទៅនឹងសាវកច្រើន ប្រភេទនឹងឯងចឹងក៏ណាហ្នឹងឯងទោះជាថាក្នុងចំណោមហ្នឹងមាន ស្ដាប់បានព្រះអង្គសម្រាប់អ្នកផលអីទៅហើយនឹងមានអ្នកដែលស្ដាប់បានមូម៉ៅក្តៅក្រហាយកើតទុកអីទៅហ្នឹងក៏ដូចគ្នាអញ្ចឹងវាមានទាំង3ហ្នឹងគឺថាមួយផ្នែកស្ដាប់បានមួយផ្នែកស្ដាប់មិនបានមិនព្រមតាមព្រះអង្គមួយផ្នែកទៀតគឺ ថាបានខ្លះមិនបានខ្លះហ្នឹងតែព្រះអង្គមានសតិប្បដ្ឋានទាំង3ហ្នឹងគឺ3 3ពួកហ្នឹង3ពួកហ្នឹងមកជាសតិប្បដ្ឋានរបស់ព្រះអង្គ3ដែរពីព្រោះប្រព្រឹត្តទៅតាម ពួក3ហ្នឹងនឹងឯងហ្នឹងគឺជាសតិប្បដ្ឋានរបស់ព្រះសាស្តានឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើងមកពិចារណាបន្តទៀតត្រង់នៃសេចក្តីដែលថាអ្នកដតីគេមានទុក្ខមានទុក្ខឲ្យតែញាតញោមចេះគិតចឹងរឿយរឿយទៅជំនួសការដែលចាប់យើងអំពើប្រព្រឹត្តកម្មភាពរបស់អ្នកដតីនឹងមកកើតទៅជាការមូម៉ៅក្តៅក្រហាយហ្នឹងណាវាទៅជាមាន មេត្តាករណាទៅវិញហើយតើវឹកខាត់អប់រំណាកុសលធម៌មិនងាយងាយអីទេវាដូចទេហោថាដំណាំដាំដោះអីចឹងទៅតើដាំបានល្អថែរក្សាធ្វើរបងពាត់ការពារពីអណៈគោក្របីមន់ទេអីចឹងទៅនឹងឯងប៉ុន្តែបើស្មៅវិញឃើញទេគ្រាន់តែធ្លាក់ភ្លៀងមកនោះដុះក្នុងរុលពេញដីហើយមានកន្លែងខ្លះដុះសិតបន្លាទៀតអស់នឹងឯងអីយើងគិតទៅបន្ទោសដីថាមិនបានដុះតែបន្លា ចកាគេនោះដុះសិតតែដូងសិតតែក្រូចសិតតែខ្នុរសិតដំណាំទិញនឹងអីអញ្ចឹងនឹងឯងបានទេយើងទៅទោសចឹងបានទេពីព្រោះអីពីព្រោះវាត្រង់ដែលថាវាមានពូជបលានឹងចឹងទៅវាមានក្របមានអីដែរទៅវាដោះទៅតាមនឹងចឹងទៅអញ្ចឹងវាតល់តែយើងកាប់បលានឹងចេញទៅដោយប្រឹងប្រែងជាយាមណាឲ្យយើងមានពូជដំណាំអីដាំពោតដាំសដែកដាំ ស្អីក៏យើងមើលទៅតាម ស្ថានភាពដីអញ្ចឹងទៅហើយថែរក្សាទៅអញ្ចឹងបានថាកុសលធម៌តែលមាន ការសំអប់រំដោយថាយើងជាពុទ្ធបរិស័ទស្ដាប់ពធទេសនារបស់ព្រះអង្គដែលសម្ដែងទៅដោយសัพពញ្ញត្តិញាណហើយខិតនៅក្នុងបត្រៃ3ដកហ្នឹងគឺ មានការប្រព្រឹត្តទៅដោយសព្វញ្ញុតិញាណទាំងពិតមែនព្រះអង្គបរិនិព្វានទៅប៉ុន្តែចេញមកជាអត្តរសអត្តន័យក្រឹមសារហ្នឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងដោយសព្វញ្ញុតិញាណណាយើងស្ដាប់យើងសិក្សាទៅយើងបានពូជតថាគតពោធិសធានឹងមួយជាពូជនៃការត្រាស់ដឹងអរិយសច្ចធម៌នឹងឯងទាំងអញ្ចឹងគឺ ព្រោះណាដែលយើងបានពូជនៃការត្រាស់ដឹងអរិយសច្ចធម៌អញ្ចឹងទៅ វានៅក្នុងពោធិបត្តយធម៌ឯសទ្ធាហ្នឹងនឹងចម្រើន ទៅ ជាសទ្ធិន្ទ្រីទៅជាសទ្ធាពលៈអញ្ចឹងទៅ ហើយវាបានញ៉ាំងនៅបៃតិបាមកជា ដោយអំណាចនៃសទ្ធាហ្នឹងទាំងសទ្ធាហ្នឹងវាផ្នែកខាងរីករាយអញ្ចឹងហ្នឹងឯងតែកាលណា បានយល់ដឹងនៅលើអំពើកម្មដែលប្រព្រឹត្តទៅឲ្យសេចក្តីសុខដល់អ្នករតីទៅទៅជាសុបាយចិត្តនឹងធ្វើអីក៏ធ្វើដែរឲ្យតែអ្នករតីបានសេចក្តីសុខនឹងឯងដូចតថាគតពោធិសទ្ធាក្តីឬក៏ធម្មសទ្ធាក្តីសង្ឃសទ្ធាក្តីដែលប្រព្រឹត្តទៅក្នុងបរតនត្រ័យហ្នឹងធ្វើឲ្យមានសេចក្តីសុខក្នុង ការថ្វាយបង្គំព្រះសង្ឃក្នុងការបម្រើ មនុស្សម្រងអីសពគ្រប់ជាកពយៈការកៈវាយងានបិណ្ឌបាតអីអីទៅវាមានសេចក្តីសុខកើតឡើងហ្នឹងនឹងគឺដោយអំណាចគុណនៃសទ្ធាដែលធ្វើឲ្យចិត្តនឹងទន់ទាំងគួរដល់ការងារណាដោយព្រះអង្គទ្រង់សម្ដែងផន្តនាងចៈបលាំងចិត្តតាំងទុរៈខាំងទុនវេរិយ៉ាងឧជុងការោតមេធាវីឧសកការោវតេចនាងអញ្ចឹងគឺថាចិត្តនឹងវាញាប់ញួរក្លែងក្លោងណា ផន្តនាងចក្រលាំងចិត្តតាំងហ្នឹងផន្តនាងហ្នឹងគឺថាវាវាញាប់ញោអចក្រលាំងហ្នឹងវាចលនាណាវាអត់នឹងណានឹងឯងចឹងទុរៈខੰងទុនវេរិយ៉ាងពិបាករសាគ្រប់គ្រងហួងហែងពិបាកណាស់ប៉ុន្តែឧជុងករោតិមេធាវី អ្នកប្រាជ្ញលោកធ្វើចិត្តនឹងឲ្យត្រង់ទៅបាន ដូចជាជាងដែលពួតព្រួយនឹងហើយព្រះអតិថាលោកលើកពីរឿងធ្វើព្រួយនឹងកាប់កូនឈើមកកូនឈើនឹងវាវាចឹង នឹងឯងអានឹងគឺចិត្តដែលយើងមិនតាន់បានអប់រំទេអាកូនឈើវាវាចឹងមកប៉ុន្តែដល់តែបកសម្បកចេញអាបកសម្បកហ្នឹងគឺកិលេសក្រោតគ្រាបកដោយសិលនឹងឯងដល់ចឹងទៅគេមានជួទឹកគេលៀបចឹងទៅអានឹងជាឈ្មោះនៃសទ្ធារោលដោយភ្លើង នឹងឯងតែគឺសេចក្តីជាយាមនឹងចឹងទៅពួតឲ្យត្រង់ដោយសមថៈនិងវិបស្សនា ទៅជាព្រួញដែលត្រង់បាញ់បំបែកហ្វូងខ្មាំងគឺអវិជ្ជានឹងឧជុងករោតិមេធារីឧសកការោវៈទេជានាងនឹងឯងអានឹងគឺសភាពនៃសទ្ធានឹងវាចូលនៅក្នុងកិច្ចការងារមួយសម្រាប់លៀបចិត្តនឹងឯងឲ្យងាយក្នុងការទន់ឃើញទេ ពុទ្ធបរិស័ទយើង មានសទ្ធាគ្រប់គ្រងដោយបញ្ញាណាទាំងព្រោះសទ្ធាហ្នឹងសម្រាប់ដោយបរតោខោសៈដែលល្អបត្រៃបីដកព្រះអត្តកថានឹងឯងចឹងដែលប្រសង់ថែរក្សារហូតមកនឹងប្រសង់បច្ចុប្បន្នយើង ថែរក្សារហូតតទៅ ជាមរតកដល់កូនដល់ចៅនឹងនឹងឯងចឹងគឺនៅក្នុងការដែលពុទ្ធបរិស័ទយើង មានសទ្ធានឹងនាំឲ្យសម្រេចបាន នៅបេតិបាមកជាក្នុងកុសលធម៌ដោយក្តីរីករាយហើយក៏មានការតាំងចិត្តថាកិច្ចការងារយើងមិនអាចមានទៅពីទៅពីសពគ្រប់អីទៅទេយើងអាចថាចេះការងារអីទៅច្រើនទេ នឹងឯងភាសាអីក៏យើងវាមិនបានចេះច្រើនភាសាកិច្ចការងារអីផ្សេងផ្សេងក៏ប៉ុន្តែយើងមកចម្រាញ់ការងារអប់រំចិត្តនេះឲ្យណានៃទៅក្នុងកិច្ចការងារតែមួយហ្នឹងគឺជាការងារដែលប្រសើរទៅតែម្ដងនឹងឯងយើងឃើញអានិសង្ឃជាក់ស្ដែងក្នុងការអប់រំចិត្តរស់នៅជាសុខជាមួយនឹងពិភពលោកនឹងឯងចឹងទោះជាពិភពលោកនឹងប្រព្រឹត្តទៅក្នុងសភាពបែបណាក៏ដោយក៏បានមកជាអារម្មណ៍នៃសេចក្តីសុខស្ងប់ នឹងឯងទៅដូចជាថាអាវត្ថុធាតដើមនឹងស្អីក៏ដោយប៉ុន្តែរោងចក្រយើងដូចរោងចក្រទឹកអញ្ចឹងពិសេស គឺថាយកស្អីមកដាក់ចូលស្អីមកដាក់ចូលគឺថាចម្រាញ់ទៅ ជាផលិតផលប្រើប្រាស់បានល្អទៅអញ្ចឹងយ៉ាងណាមិញអារម្មណ៍រូបសម្លេងគ្រិនរូបផតពៈធម្មារម្មណ៍តាមទ្វាទាំង6របស់យើងក្នុងសភាពរឿងរ៉ាវបែបណាក៏ដោយរឿងរ៉ាវជាបញ្ញត្តិប៉ុន្តែវាមានបរមត្ថជាការពិតក្នុងរឿងរ៉ាវហ្នឹងហើយបានមកកម្មវិធីចិត្តហ្នឹងឯង ចឹងសភាពនៃយោនិសោមនសិការៈហ្នឹងទទួលយក គ្រប់អារម្មណ៍ទាំងអស់នឹងឯងផលិតចេញមកជាទានទៅជាសិលទៅជាភាវនា ទៅជាបារមីធัวទាំងឃើញទេនឹងឯងគ្រប់សូម្បីតែថាអ្នករតីហ្នឹងទៅបៀតបៀនបហាព្រះអង្គក៏ព្រះអង្គទទួលយកមកសម្រេចទៅជាបារមី ទៅជាមេត្តាបារមី ទៅជាខន្តិបារមីនឹងចឹងទៅបើសត្វយើងយកឲ្យជាសំខាន់ទាំងដោយខន្តិ ហើយនឹងមេត្តាអង្គัวគឺអតោសៈជាមួយគ្នាប៉ុន្តែវាមានលំអទៅដោយខន្តីរួមដោយវិរិយៈហើយនឹងប្រព្រឹត្តទៅ ដោយមេត្តាចិត្តណារួមទៅដោយសោបណៈធัวផ្សេងផ្សេងមាន បញ្ញា គ្រប់គ្រងនឹងឯងអតោសៈនឹងវាដើរទួយទៅ ជាខន្តិបារមីផងទៅ ជាមេត្តាបារមីផងទាំងអញ្ចឹងគឺ នៅក្នុងការដែលពុទ្ធបរិស័ទយើងទុកឱកាសពេលវេលាធ្វើអីទៀតសម្រាប់ថ្ងៃហ្នឹងបើយើងមិន មិនពឹងកុសលធម៌នឹងទេតែយើងគិតទៀមទាអីពីអ្នកដទៃចឹងមានតែការឲ្យអភ័យគ្រប់គ្នាចឹងទៅចឹងហើយមិនចិត្តបង្ខំចិត្តឲ្យអភ័យទេណាគឺមានបញ្ញាយល់ដឹងថា ក្នុងមនុស្សម្នាក់ម្នាក់ហ្នឹងទោះជាគេធ្វើអាក្រក់ប៉ុណ្ណាក៏ដោយដែលជាអកុសលកម្មគុណចាស់គិតរឿយរឿយទៅមើលដកតែលោភៈទោសៈមោហៈចេញ ពីអ្នកនឹងទៅតើអ្នកណាធ្វើអីអាក្រក់ទៅកើត ហើយនឹងយើងយើងដែលគិតដកហ្នឹងមកពីយើងយល់ថាលោភៈទោសៈមោហៈនេះវាជារបស់វត្តដាក់វាអត់មានអាណាធ្វើឲ្យខ្លួនឯងទេអញ្ចឹងគ្រប់គ្នាវាទៅជាអ្នករងគ្រោះតែប៉ុណ្ណឹងចេតើនៅពេលដែលយើងមានបញ្ញត្តិមកជាអារម្មណ៍ហ្នឹងដល់តែយើងដឹងថាគ្រប់គ្នាជាអ្នករងគ្រោះបានយើងឃើញការតាំងនៅនៃព្រះសទ្ធំនេះឯងដែលជាកិច្ចការងាររបស់ប្រខៃណាស្របមកហ្នឹងមានប្រយោជន៍អញ្ចឹង នឹងឯងហើយព្រះអង្គសិតតែមានអនាគតាំងសញ្ញាណាទៀតដែលរៀបចំបត្រៃ3ដកមកហ្នឹងណាបើថាអត្ថប្រយោជន៍ទេព្រះអង្គមិនបានរៀបចំមកទេព្រះអង្គឃើញថាមាន ប្រយោជន៍សម្រាប់ការតាំងនៅ នៃបត្រៃ3ដកមកដល់សពថ្ងៃរហូតតទៅហ្នឹងណាអញ្ចឹងបានជាខំសង្កេយនីរហូតដល់ទៅចាជាអសអីអីមកហ្នឹងគឺជាប្រយោជន៍រហូត អនាគតੰសញ្ញានជ្រាបទៅជ្រាបមកដល់ពុទ្ធបរិស័ទយើងអីអីនឹងឯងដោយប្រហាប់រតិអនុគ្រោះព្រោះព្រះអង្គជ្រាបថាសត្វទៅជាអ្នករងគ្រោះដូចអ្នកលិចសមុទ្រអញ្ចឹងវាមានត្រូវមកបន្ទោសអ្នកណាបកើតសមុទ្រកើតខ្យល់ខ្ជុះអីវាលិចលួងជាអ្នករងគ្រោះត្រូវជួយគ្នាអញ្ចឹងទៅឲ្យពងតោងអីទៅឲ្យក្តារឲ្យទូកអីអីរកកោះរត់ត្រៅអញ្ចឹងសត្វលោកយើងហ្នឹងណាដែលជាអ្នកមានលោភៈទុសៈមោហៈហ្នឹងយើងនិយាយដោយសន្មតទេតើ ក៏ប៉ុន្តែជាកិលេសវត្តៈដកតែលោភៈទោសៈមោហៈចេញ មើលអង្គលីមេលទៅជាព្រះអរហន្តព្រឹកមានព្រះអង្គលីមេលនៅ ជាចៅអីណាទៀតហ្នឹងឯងអាហ្នឹងណៅអំពីអរិយមគ្គកំចាត់អីគឺកំចាត់កិលេសតែតើមើលមើលចឹងដូច្នេះអង្គលីមេលល្អសឹងអីហ្នឹង សកម្មភាពដែលប្រព្រឹត្តទៅដោយការសម្លាប់មនុស្សអីអីយើងសន្មត់ទេតែព្រះអង្គកលីមាលចោលប៉ុន្តែដោយសារលោភៈទោសៈមោហៈជាមូលទេតាដល់តែយើងចូលទៅដឹងដល់បរមត្តអញ្ចឹងទៅគឺយើងមិនបានចាប់អ្នកណាទៅទៅបញ្ចូលកន្លែងខុសនឹងទេហើយក៏អត់ចាប់កំហុសទៅរយរាយដាក់ណាណាដែរ កំហុសវាជាវត្តដាក់រៀនព្រឹកទៅដោយកិលេសវត្តដាក់នាំឲ្យកើតកម្មកម្មនាំមានវិបាកបានសន្មតទៅសត្វលោកនឹងហើយវាត្រូវនឹងសេចក្តីប្រកម្មអញដោយជាតួបាទៀតនេះនឹងឯងមានអាណាអ្នកប្រកម្មវាជាកិលេសវត្តដាក់ហ្នឹងវានៅក្នុងតណ្ហាបាទៀតហ្នឹងហើយមានអវិជ្ជាជាមេនឹងជាកិលេសវត្តដាក់នឹងឯងដែលនាំឲ្យកើតកម្មវត្តដាក់អភិសង្ខាហ្នឹងអញ្ចឹងគឺពុទ្ធបរិស័ទយើងដែល បានកំណត់ដឹងថាអ្នកដតីដែលដែលមានដែលដែលមានទុកទោសហ្នឹងគឺវាប្រព្រឹត្តទៅរួមទាំងភ្លើងទុកភ្លើងកិលេសហ្នឹងដែលរួមមកជាទុកហ្នឹងគ្រប់គ្នាហ្នឹងមានទុកណាដោយយើងចាប់បានសេចក្តីទុករបស់សត្វលោកមកជាអារម្មណ៍អញ្ចឹងទៅវាកើតទៅជាករណាករណាហ្នឹងយ៉ាងម៉េចករណាហ្នឹងបំណងដើម្បីជួយអ្នកដតីហ្នឹងឲ្យរួចផុតចាកទុកកណាហ្នឹងពាក្យថាករណាទេ មាន បំណងដើម្បីជួយនឹងក្នុងមហាកុសលទេណាមិនរឿងយើងតានតឹងចង្អៀតចង្អល់ថាទុកអីទៅទេអានឹងវាជារឿងតោមនោះទេតែរឿងករុណាគឺថាជាមហាកុសលមានបំណងឲ្យអ្នកអតីរួចផុតចាកទុក្ខ ហើយនឹងប្រព្រឹត្តធ្វើទៅហើយថាបើវាមិនអាចជួយ បានទេវានៅក្នុងរឿងនៃសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងវាត្រូវធ្លាក់ចូលទៅ នៅក្នុងឧបេក្ខាទៅបើថាអាចជួយ បានអីបានសត្វលោកនឹងក៏បានលៀបបានយសសរសើរសុខអីចឹងទៅវាទៅ ជាមុទិតាទៅអត់មានចំណែនទេព្រោះអ្វីអ្វីគេមានសេចក្តីពិតរបស់គេ សត្វលោកព្រឹត្តតាមកម្មក៏ជាការពិតហើយកម្មនឹងវាជាបញ្ញកម្មនាំឲ្យមានលៀបមានយុះអីអីហ្នឹងមិនមានឯងឯងទេយកទៅចំណែនយ៉ាងម៉េចវាសិតតែមានហេតុត្រឹមត្រូវដោយលៀបដោយយុះឋានៈបុណ្យស័ក្តិអីទាំងអស់ហ្នឹងគ្មានស្អីកើតឯងឯងទេទាំងឲ្យតែយើងយល់ដល់បរមត្តហ្នឹងវាមានភាពទលំទលាយគ្រប់យ៉ាងដែលកើតឡើងក្នុងលោកហើយយើងវាចេះតែស្រឡាញ់ស្អប់រឿងបុគ្គលទេតាមការលំអៀងអកតេ ក្នុងចិត្តសន្តានព្រះសោតាបានលោកអត់មានអកតៈទេណា នឹងឯងហើយលោកបានត្រាស់ដឹងនៅបរមត្តធัวបានជាច្បាស់នៅព្រះនិព្វាន មានឧបសមានុសតិដ៏ល្អចឹងទៅទៀតដល់អញ្ចឹងគឺថាចូលដល់បរមត្តធัวអ្វីដែលកើតឡើងរមែងកើតទៀតអ្នកណាអ្នកមានអ្នកបានអីយ៉ាងម៉េចជាសិទ្ធិមហាសិទ្ធិអីវាមិនមែនយើងមកដុកដួលរមូលក្រេចកើតទុកក្តៅកាហាយចំណែនគេអីអញ្ចឹងគេគេមាននៅតែមានដដែលឯងកើតទុកថែមទៀតអាក្រហើយកើតទុកថែមទៀត វាក្រតែទ្របទៅមានអីអានេះក្រសទ្ធាក្រកុសលទៅទៀតយ៉ាប់មែនតែនទាំងប៉ុណ្ណាអញ្ចឹងគឺយើងត្រូវអប់រំមេត្តាករណាទៅដល់មុទិតាទៅត្រូវដឹងថាអ្នកមានមិនមែនមានឯងឯងទេណាធ្លាប់ធ្វើបន់ជាមួយព្រះសង្ឃយើងនឹងព្រះសង្ឃពីមុនមកពីជាតិមុនមកព្រះអរិយសង្ឃអីចឹងទៅព្រះសម្មាសម្ពុទ្ធព្រះវិជ័យកពុទ្ធទៅបានឲ្យផលមិនមែនមកជាតិទេណា នឹងឯងមួយវរៈឲ្យបដិសន្ធិក្នុងសពតិភពមួយជាតិហើយក្នុងពេលធ្វើបន់កឋិនម្ដងតើប្រមាណវរៈទៅ ដោយបុព្វចេតនាដល់ទៅពេលសម្រាប់មុញ្ញនៈចេតនាឧបធម្មឲ្យបុព្វចេតនានឹងមានកម្លាំងឲ្យបដិសន្ធិបានទៀតដោយអបរៈចេតនាជួយឲ្យបុព្វចេតនាមុញ្ញនៈចេតនាសម្រាប់ទៅ ជាមហាកុសលឧក្រិតទៅទៀត មើលមើលទាំងអញ្ចឹងក្នុងមួយវិរៈបុព្វចេតនាមញ្ញនៈចេតនាអបរចេតនាឲ្យបដិសន្ធិក្នុងសពតិភពមកជាតិអញ្ចឹងវាត្រូវឲ្យច្រើនជាតិណាណាអ្នកដែលមានលៀបមានយសនៈបុណ្យស័កនឹងដោយអានិសង្ឃថ្វាយបង្គំគោរពរតនត្រ័យថ្វាយបង្គំមេត្តាបិតានឹងណាដែលឲ្យកើតនៅតកូលពងពោះនឹងណា ហើយដល់ទៅពេលសិលឲ្យនៅភវៈសម្បត្តិគឺភពល្អអញ្ចឹងទៅទៀននឹងបើកឱកាសបញ្ជូនជើងគ្នាមកឲ្យផលហូរហែទៅ ជាភោគសម្បត្តិអញ្ចឹងទៅ វាសំគួរដល់សម្បត្តិទាំង4ហ្នឹងដោយកតិសម្បត្តិកាលសម្បត្តិបយោគសម្បត្តិនិងឧបធិសម្បត្តិហ្នឹងមើលមើលមានស្អីដែលសម្រាប់ឲ្យយើងទៅចំណែនកើតទុកមិនសុខចិត្តហើយយើងក៏មិនចាំបាច់តលមានដោយអ្នករតីអញ្ចឹងទេបើមានក៏យើងមិនប្រកែកដែរ នឹងឯងហើយយើងយកមកធ្វើបន់ធ្វើទានដោយបាសកា វិសាខាលោកសិទ្ធិអនាថាបិណ្ឌកសិទ្ធិអីធ្វើវត្តមួយថ្វាយសង់តែឯងអញ្ចឹងទៅនឹងឯងហើយត្រេកអរជូនបន់មនុស្សទេវតាទាំងអស់គ្នាទៅប៉ុន្តែបើមិនមានទេយើងបានត្រឹមតែមនុស្សប៉ុណ្ណឹងយើងល្មមទៅព្រោះយើងអាចធ្វើទានបានបើប៉ុណ្ណាប៉ុណ្ណឹងទៅរក្សាសិលបានស្ដាប់ធម៌បានគុណចាស់ចូលកម្មភ្នោះបួសជាបព្វជិត បានទៀតមានរឿងអីដែលត្រូវកើតទុកមើលមើលទាំង យើងមានដើមទុនមកបានបដិសន្ធិជាមនុស្សប៉ុណ្ណឹងហើយហើយណាមួយណែដូចសំណួរមួយទៀតហ្នឹងត្រូវផ្លាយបណ្ណាខ្ញុំខ្ញុំបាទឈ្មោះអុកសធាជាអាជីវករលក់ដូរនៅ ក្បែរវត្តអង្គភូមិស្រែជ្រៅឃុំលបើកបណ្ណាហើយក្នុងស្រុកឈូកនឹងឯងស្គាល់ហើយភូមិលបើកហ្នឹង ឯពពុតអីសុំសួរលោកគ្រូថាបើមានមនុស្សស្លាប់ហើយកើតទៀតហេតុអ្វីក៏មកកើតហើយមិនដឹងខ្លួនឯងថាជានរណាអញ្ចឹងហើយយ៉ាងទៀតថាសត្វស្លាប់ហើយមកកើតទៀតឲ្យចូលឪពុកម្ដាយអ្នកបង្កើតនឹងតើសត្វលោកនឹងកើតមកយ៉ាងម៉េចដែរតាណាហ្នឹងឯងមានពីរសំណួរទេមួយមិនក៏វាមិនចាំអានឹងមកពីផ្លិចគុណណាផ្លិច ភ្លេចយើងមិនតាន់ស្លាប់ផងភ្លេចហើយចឹងដល់តែមែនទេណារបស់កាន់ដៃហ្នឹងដើររੋណាណីហ្នឹងឯងចឹងមើលមើលកាន់សោនឹងដៃដើររੋសោចឹងណាហើយបើលោកអំស្រុនគាត់ស្លៀកខោឯនោះដើររੋខោបែកក្ដឹសពេញតែផ្ទះហ្នឹងឯងខោស្លៀករួចហើយពេលទៅពេលស្លៀកគាត់គិតទៅរឿងឯណាឯនោះចឹងទៅដល់ទៅពេលគាត់រੋខោស្លៀកដើររੋបណ្ដោយអាហ្នឹងវាមានផ្លេចអញ្ចឹងទីព្រោះ ណាមួយធ្វើអីវាមិនបានកំណត់ការចងចាំវាខ្វះសតិចឹងទៅហ្នឹងឯងរឿងភ្លេចច្រើនណាស់ក៏ណាអញ្ចឹងបានញាតញោមចេះថាលោកគ្រូវត្តលោកគ្រូបាប់ជើញមកពីរដងហើយនៅត្នេះត្នេះនឹងពីរដងមែនប៉ុន្តែញាតញោមចេះចាំឲ្យលោកគ្រូទៅនេះផងទៅនោះផងច្រើនកន្លែង4 5ឆ្នាំទៅភ្លេចទៅនឹងឯងតែសួរផ្លូវទីអញ្ចឹងទៅ អានឹងឯងអានឹងគ្រាន់តែចង់លើកថានៅរស់ផងយើងភ្លេចរឿងរ៉ាវទៅច្រើននឹងឯងតែអញ្ចឹងក៏យ៉ាងដែរអ្វីដែលត្រូវភ្លេចក៏ភ្លេចទៅប៉ុន្តែថាបើយើងចងចាំបានល្អដូចជាសេចក្តីល្អដែលយើងបានបំពេញហើយអញ្ចឹងទៅក៏នឹករលឹកដើម្បីសេចក្តីរីករាយជ្រះថ្លាទៅនឹងឯងហើយបើថាចាំដល់អំពើបាបដល់អកុសលអីទេត្រូវប្រកែចាំទាំង នឹងឯងដោយបញ្ញា បានមិនក្តៅក្រហាយស្ដាយក្រោយទាំងប៉ុណ្ណានឹងឯងហ្នឹងមានបង្និតគាត់ប្រាក់សួរពីរឿងកុបច្ចៈហ្នឹងដែលលះបង់ដោយសោតាបត្តមៈដែលជាកុបច្ចៈអបាយធមិនីប៉ុន្តែវានៅកុបច្ចៈជាមួយនឹងទោសៈនឹងឯងដែលត្រូវលះទៅដោយអនាគាមិមៈណានឹងហើយតើកុបច្ចៈរបស់ ព្រះសោតាបានហ្នឹងស្ថិតនៅក្នុងសភាពបែបណាអាហ្នឹងគឺវាមាន ទៅតាមសភាពនៃតោសៈដែលប្រកបដោយតួកុកច្ចៈហ្នឹងវាមិនធ្ងន់ធ្ងរអីឲ្យក្តៅក្រហាយទៅធំដុំដូចជាបថុជជនទៅនោះទេព្រោះណាត្រង់តែថាសភាពដែលវាមានការមិនសបាយទៅក្នុងតោសៈហ្នឹង ប៉ុន្តែវាស្ថិតនៅក្នុងរឿងអំពើដែលបានប្រព្រឹត្តធ្វើហើយនឹងនឹងឯងចឹងវាមានបន្តិចបន្តួចទៅតាមនឹងចឹងទៅក៏ដូចជាការដែលព្រះសោតាបាននឹងឯងលះបង់នៅបញ្ញវិរិយបានហើយណានឹងឯងក្នុងអកុសលកម្មអីហ្នឹងដាច់ជាសមុជភេទទៅអស់ 5តាណារិបាតអធនេទានកាមេមុសាហើយនឹងមិច្ឆាទិដ្ឋិប៉ុន្តែក្នុងអសលកម្ម5ទៀតដែលនៅមាននោះនឹងឯងដូចជាណាផ្នែកខាងវិជ័យទុច្ចរិតនោះមុសាហ្នឹងវាដាច់ដោយសោតាបត្តមៈមែនប៉ុន្តែដូចនៅថាបរសវាចាហ្នឹងហើយវានៅបេសនាវាចានៅសម្ភបលាបៈ អានឹងវាស្ថិតនៅក្នុងសភាពដែលប្រព្រឹត្តទៅចេញមកទៅដោយកាយដោយវិចារដែលមានអកុសលនឹងជាមូលតែថាវាមានបន្តិចបន្តួចទៅតាមកាយតាមវាចានឹងមិនជាអបាយគាមិនីអីទៅទេគ្រាន់តែថាវានៅជាវត្តដាក់គាមិនីទៅតែប៉ុណ្ណឹងនឹងឯងដូចជាអភិជាជាបាតៈអីចឹងដែលនៅមានក្នុងព្រះ សោតាបានជាដើមនឹងមិនមានតែ មិច្ឆាទិដ្ឋិតែប៉ុណ្ណោះហើយអវិជ្ជានេះវាមាននៅក្នុង លោភៈដែលកើតឡើងនឹងជាបាបតិវានៅក្នុងទោសៈដែលកើតឡើងនឹងប៉ុន្តែវាមិនបានទៅគិតលួចគិតយកអីអីរបស់អ្នករតីអីទៅនោះទេគ្រាន់តែថាមានចិត្តចង់បានចឹងទៅអីជាបាបតិអីហ្នឹងវាមិនបានគិត ទៅវាយទៅបៀតបៀនឲ្យគេវិនាស ប្រយោជន៍ពីនេះសេចក្តីសុខអីទៅទេគ្រាន់តែថាវាមានសភាពឧទាហរណ៍ថាឮសំឡេងកែព្រុសអីចឹងទៅវាថ្លង់អីអីចឹងទៅវាកើតនៅក្នុងទោសៈមូលចិត្តគិតថានឹងបណ្ដេញឆ្កែអីអីចឹងទៅមិនបានទៅគិតវាយគិតអីទេប៉ុណ្ណឹងក៏វាស្ថិតទៅ នៅ ក្នុងទួព្យាបាទៈទៅហើយកណាហើយលោកគង់នៅ ក្នុងព្រៃក្នុងអីអីចឹងទៅឬសត្វ ស្រែកសัตว์អីឬក៏សម្ោចទៅកឌីទៅអីអីចឹងទៅត្រឹមតែគិតថាដើម្បីនឹងធ្វើអីអីចឹងឲ្យវាចេញឲ្យវារត់អីអីចឹងទៅក្នុងសភាពនៃតោសៈកើតឡើងអាហ្នឹងគឺវាមានអាជាបាតៈក្នុងហ្នឹងដែលជាតោសៈចេតសិកហ្នឹងតែវាមានបន្តិចបន្តិចចឹងណាតែនេះវាមិនបានតែគិតថាឲ្យគេស្លាប់ឲ្យគេវិនិច្ឆ័យអីចឹងទៅទេអាសភាពទុក្ខចៈវាដូចគ្នាអញ្ចឹង នឹងឯងទៅនៅមិនសុបាយក្នុងអំពើកម្មដែលបានធ្វើហើយនឹងនឹងឯងចឹងប៉ុណ្ណឹងហើយក្នុងសេចក្តីនេះដល់តែមានកុសលកើតឡើងវាអត់មានអាតួកុកច្ចៈនឹងទេដែលពុទ្ធបរិស័ទយើងត្រូវអប់រំចម្រើនសតិដ្ឋានវិបស្សនានឹងឯងត្រូវបានជ្រាបដឹងថារឿងកិលេសហ្នឹងមិនមែនយើងធ្វើឲ្យខ្លួនឯងទេ គឺថាមានបញ្ញាច្បាស់លាស់អញ្ចឹងប្រគល់កិលេសឲ្យវត្តដាក់អញ្ចឹងហ្មងហ្នឹងនឹងឯងអាហ្នឹងគឺពុទ្ធបរិស័ទយើងក្នុងសម័យកាលសពថ្ងៃហ្នឹងប្រព្រឹត្តទៅបានណាកុំឲ្យយើងចិត្តតែនឹកឃើញថាធ្លាប់ស្លាប់ជ្រូកមួយធ្លាប់ស្លាប់គោមួយអីចឹងទៅឬក៏ធ្លាប់ប្រព្រឹត្តធ្វើនៅអំពើមិនគួរកប់អីអីចឹងទៅវាកើតមួម៉ៅក្តៅកាហាយនឹងឯងធ្លាប់បានពោលពាក្យ ដូចថាប្រឆាំងទាស់ជាមួយម៉ែមួយឪអីចិត្តចាំមកអញ្ចឹងនឹងឯងចាំទៅយើងមិនដឹងគេធ្វើម៉េចឲ្យផ្លេចទៅបានបើវាចាំកើតឡើងអញ្ចឹងវាចិត្តតែនឹកឃើញរឿយរឿយអញ្ចឹងនឹងឯងប៉ុន្តែគឺមានការដោះស្រាយត្រង់ដែលថាអារឿងដែលប្រព្រឹត្តធ្វើនៅអំពើដែលឲ្យយើងក្តៅក្រហាយហ្នឹងវានៅលើលោភៈទោសៈមោហៈជាមូល អញ្ចឹងវាតតែមកកំណត់ដឹងថាលោភៈទុសៈមោហៈហ្នឹងវាមិនមែនយើងអ្នកធ្វើអាហ្នឹងបានវារួចខ្លួនទេហើយដែលដឹងអញ្ចឹងតើមានវិបស្សនានឹងឯងហ្នឹងឯងយើងអត់មែនធ្វើអកុសលមូលតើយើងមករាប់រងថាយើង អ្នកធ្វើបាបនឹងយ៉ាងម៉េចទៅវានៅលើអកុសលមូលជា បច្ច័យតែប៉ុណ្ណោះអានឹងឯងដែលធ្វើឲ្យពុទ្ធបរិស័ទយើងមិនបានទទួលយកអំពើបាបកម្មនឹងមកជាគ្រឿងក្តៅក្រហាយក្នុងចិត្តទេ នឹងឯងប៉ុន្តែយើងមិនបានជាមកចេះត្រេកអររីករាយនៅក្នុងអំពើជាកុសលដែលយើងបានធ្វើមិនក៏យើងមិនថាកុសលមូលនឹងជាហេតុកុសលមូលជាហេតុនឹងក៏ពិតមែនដែរប៉ុន្តែថារឿងនេះវាតេតួងនឹងវត្តដាក់ណាចឹងរឿងវត្តដាក់គឺយើងបានដឹងថាមិនមែនយើងអ្នកធ្វើប៉ុន្តែយើងមានកិច្ចទូនាទីដើម្បីរួចពីវត្តដាក់នឹងឯងអាហ្នឹង ហើយមិនបានថាយើង មានកិច្ចមាននទីរួចពីវត្តដាក់នឹងជាកុសលណាទៀតដែលថាយើងនឹងវាវាអត់មានតួយើងអីណាទេប៉ុន្តែចិត្តជាកុសលកើតឡើងក៏ព្រឹត្តទៅដើម្បីសាងក្បូនសាងទូកទៅរកត្រើយនេះអាហ្នឹងគឺមហាកុសលកើតឡើងអញ្ចឹងមិនមែនជាការដែលដឹងនៅវត្តដាក់ហើយគ្រប់គ្រងវត្តដាក់មិនមែនយើងទេ កើតទៅជាស្អីក៏កើតទៅមិនចឹងទេតែកាលណាដឹងវត្តដាក់ប្រព្រឹត្តទៅដោយអំណាចទុកហើយនឹងសមុទយៈអាការដែលដឹងនឹងឯងតែដែលអប់រំកុសលធម៌ឲ្យកើតឡើងគឺថារីករាយនឹងទៀននឹងសិលនឹងភាវនាអីសពគ្រប់ទាំងអស់នឹងឯងទាំងទៅរកកោះរកត្រើយនឹងឯងហើយត្រេកអររីករាយជាមួយនឹងកុសលធម៌របស់អ្នកអតីតទៀតជួយជួយគ្រប់គ្នាទាំងអស់ នឹងឯងមិនប្រកែប្រកាន់នឹងអ្នកណា ដែលធ្វើអីអាក្រក់ទេពីព្រោះដល់ទៅរឿងអាក្រក់គឺឃើញ ថាវាជាទោសរបស់វត្តដាក់ប៉ុន្តែត្រូវជួយគ្នាដើម្បី រកកោះរកត្រៃឲ្យរួចពីវត្តដាក់ នេះគឺជាសតិសម្បជញ្ញៈដែលកើតឡើងប្រព្រឹត្តទៅ ដើម្បីរក្សាខ្លួនឯងផងដើម្បីរក្សា អ្នកដទៃផងគឺមាននៅក្នុងគុណចាស់ញាតិញោមអញ្ចឹងកាលណាបើពុទ្ធបរិស័ទយើងបានអប់រំចម្រើន ទៅនៅក្នុងកុសលចិត្តឲ្យជាទីពឹងទៅសតិបញ្ញាកើតឡើងទាំងបានយល់ដឹងកិច្ចដែលគួរធ្វើ និងកិច្ចដែលមិនគួរធ្វើនឹងឯងចឹងគឺនៅក្នុងរឿងដែលថាយើងចាំអ្វីៗ ខ្លះមិនសពគ្រប់ទាំងអស់ហ្នឹងគឺយើងត្រូវតែពូកែចាំចឹងឯងចឹងហើយម្យ៉ាងទៀតទុកជាការចងចាំល្អឲ្យដល់កូនចៅអីចឹងទៅយើងក៏រស់នៅឲ្យបានល្អទៅជីវិតនឹងឲ្យមានសេរីសួស្តីថាសួស្តីសេរីធាត់ណានឹងឯងគឺថាយើងកុំឲ្យប្រព្រឹត្តនៅអំពើវៃវៃដែលជាការកំស្គងទៅវាលំបាកនឹងយើង ដោះស្រាយកុំឲ្យយើងមួម៉ៅក្តៅក្រហាយនឹងណា ដែលនិយាយមកអំបញ្ញមិញហ្នឹងមិនមែនជាការងាយវឹកហាត់ទេណាតើតែតេតួងទៅនឹងវិបស្សនាញាណចឹងដែលមានកម្លាំងចឹងទៅហើយយើងទៅងាយណា បើរវល់តែអកុសលនិវរណៈគ្រប់សង្កត់ហើយណាមួយភាពដែលកើតទុកមិនសុខចិត្តមួម៉ៅក្តៅក្រហាយស្ដាយក្រោយនឹងគ្រប់សង្កត់ចិត្តទៅទៀតគឺរហូតដល់ទៅថាដែលគុណចាស់ព្រះអង្គបញ្ញាលើកឡើង អំពីអ្នកដែលត្រូវគ្រោះថ្នាក់ត្រូវកាប់ជើងមកខាងអីចឹងហ្នឹងឯងគឺទោះជាចេះធัวអាអីធ្លាប់សំដែងធัวធ្លាប់លួងលោមឲ្យកម្លាំងចិត្តអ្នកដទៃប៉ុន្តែដល់ទៅវាមកចំខ្លួនឯងបដៅខ្លួនឯងអត់បានចឹងហ្នឹងឯងគឺឈឺចិត្តមិនដឹងជារស់នៅយ៉ាងម៉េចតល់តែធ្វើអត្តឃាតទៅគ្រាន់តែបាត់ជើងមកខាងប៉ុណ្ណឹងមិនអាច មានកម្លាំងចិត្តរស់នៅបានណាចឹងនឹងឯងវាធ្ងន់ធ្ងរអញ្ចឹងហើយបានបងនិតគាត់លើកថាវាលំបាកចិត្តអញ្ចឹងវាខ្មាស់គេអីចឹងទៅវាមិនអាចថាស្លៀកខោបានជើងទីចឹងទៅបានតែជើងមួយអាមួយទៀតហ្នឹងកវត្តកវត្តចឹងទៅវាអត់មានជើងខ្មាស់គេអីអីចឹងទៅហើយគាត់ក៏រំលឹកថា ដែលលោកគ្រូសំដែងថាដល់ពេលស្លាប់ទៅគេដុតទាំងអស់ហើយគាត់គាត់ថាហ្នឹងពេលដែលស្លាប់ទៅហើយវាមានអីដុតអីដុតទៅនឹងឯងប៉ុន្តែយើងដែលត្រូវពិចារណានៅក្នុងរឿងដែលគេដុតហ្នឹងណាគេបូជាហ្នឹងគេកប់ហ្នឹងណាគឺនៅពេលដែលយើងនៅរស់គឺណារឿងស្លាប់ទៅហើយវាមិនមានការដឹងឈឺដឹងបាត់ដឹងណា ខូចខាតអីទៅទេតែនៅរស់នេះដែលឲ្យយើងពិចារណាឲ្យយើងចេះស្ដាយសំណោះអ្វីអ្វីដែលវាត្រូវបាត់បង់ទៅទាំងអស់នឹងឲ្យហើយកុំឲ្យថាជើងមួយនឹងស្ដាយស្ដាយគឺថាបាត់ជើងមួយត្រូវសម្រាប់ខ្លួននឹងគឺត្រូវសម្រាប់ជើងម្ខាងទៀតដៃទៀតភ្នែកជាជាច្មោះអណ្ដាតហើយទាំងជីវិតទៀតឃើញទេ យើងបន្ទុះជាមួយ គ្នានឹងអ្វីអ្វីទាំងអស់ដែលនៅ មាននឹងមិនអាចលួងលោមចិត្តរបស់យើងឲ្យ រស់នៅ ដើម្បីប្រព្រឹត្តកុសលធម៌ជាពិសេសយើងមានជីវិត រស់នៅអាចធ្វើទានសាសើស្ដាប់ធម៌អីបានទាំងរឿងបាត់ជើងម្ខាងនោះវាទៅជារឿងល្អសម្រាប់យើងទៅវិញបើសិនបើនៅជើងទាំងពីរមិនដឹងជាយើងដើរទៅប្រព្រឹត្ត បាណារិបាតអន្តនេទានកាមេសមិឆាចាអីបណ្ណាទៅមិនដឹងអានឹងវាទៅតាម ការសវឹងក្នុងអវយវៈរូបរាងកាយហ្នឹងប៉ុន្តែដល់បាត់មកខាងទៅវាកើតទុកអញ្ចឹងមែនហើយមានកល្យាណមិត្តអីជួយណែនាំបានមកជួបពធัวទៅវាទៅជាថាអស្ចារជើងមកខាងអត់មានតម្លៃអីសម្រាប់យើងទេណាដូរបាន ក្នុងសទ្ធាក្នុងសតិបញ្ញាដែលយើង បានទទួលយកអាវាតរបស់ព្រះអង្គអញ្ចឹងនេះគឺថាអរគុណហើយកម្មដែលរៀបចំឲ្យខ្ញុំបាត់ជើងមកខាងដើម្បី ខ្ញុំបានមកទទួលយកពធបើមិនអញ្ចឹងមិនដឹងជាខ្ញុំវឹកវរយ៉ាងម៉េចទៅហ្នឹងទេណាហើយឥឡូវនិយាយមករឿងទៀតយើង ប្រកាសជាចេះស្ដាយហើយកុំនិយាយដល់តែជើងមួយខាងតែម្រាមជើងមួយក៏យើងស្ដាយដែរមានណាចង់មានម្រាម9ឬក៏8អីចឹងទេបើចង់ឲ្យបានដៃ10ជើង10នឹងឯងនឹងឯងប៉ុន្តែប្រយ័ត្នណាណាប្រយ័ត្នប្រយ័ត្នត្រង់ដែលថាអាការដែលយើងនៅមានដៃ2ជើង2ម្រាម10ម្រាម20ហ្នឹងណាគឺយើងអត់បានប្រើប្រាស់ឲ្យជាប្រយោជន៍ប៉ុណ្ណាអាហ្នឹងឯង ប៉ុន្តែដល់ពេលបាត់ទៅចេះស្ដាយហ្នឹងហើយបើដូចជាយើងរស់នៅអញ្ចឹងនិយាយពីជីវិតទាំងមូលអញ្ចឹងដល់ទៅពេលឈឺទៅចំណាយប្រាក់រាប់ពាន់រាប់ម៉ឺនដុល្លារមានប្រមាណក៏ជាបាលតាមនឹងមានតិចនៅក្នុងស្រុកមាន ច្រើន ទៅក្រៅស្រុកទៀតហើយត្រូវជាបាលបេះដូងថ្លើមអីនឹងអាចអស់រាប់ម៉ឺនដុល្លារហើយលក់ដីលក់ស្រែចម្ការគោកបីអីនឹងដើម្បីព្យាបាលរោគ ចឹងទៅសង្ឃឹមថានឹងបានជីហ្នឹងឯងគឺដើម្បីការរស់នៅក៏ប៉ុន្តែឥឡូវយើងរស់នៅហើយនេះនឹងឯងតែកាលណាយើងមិនចេះស្ដាយសំណោះរបស់នឹងឲ្យហើយយើងបានការរស់នឹងឯង ថែមទាំងប្រព្រឹត្តទៅនៅក្នុងសេចក្តីប្រមាទបាបកម្មពីវរិយផ្សេងផ្សេងដោយដៃដោយជើងយើងនឹងឯងមាត់អីអីហ្នឹងគឺថានិយាយទៅដោយការមិន សង្រួមប៉ុន្តែប្រយ័ត្នដល់ថាមានរោគអីកៀងគួលអណ្ដាតឬក៏ថាมันអាចឲ្យនិយាយរួចហ្នឹងតាំងសោកការ ចង់និយាយអីក៏និយាយមិនបានទឹកភ្នែកលហាមលហាមសរសេរអសប្រាប់គេចាំទៅចង់ធ្វើអីចង់បានអីប៉ុន្តែដល់អានៅនិយាយរੂរੂរੂរੂនិយាយអាក្រក់ពីគេបណ្ដោយនឹងឯងនិយាយរੂរੂរੂនិយាយសិតតែឥតប្រយោជន៍ទៅតែម្ដងចឹងនឹងឯងហើយហើយពាក្យយើងមួយម៉ាត់មួយម៉ាត់នេះមានតម្លៃណាទេមិនមែនសម្រាប់ទុកជេរអ្នកទេឬក៏និយាយពាក្យសម្ដីឥតប្រយោជន៍អីទេណានឹងឯងបើយើងកើតមកខ្វះបន់ ជាមនុស្សគោណាទោះជាយើងចង់និយាយថាឲ្យបានហៅពុកមួយម៉ាត់ម៉ែមួយម៉ាត់ឲ្យមួយម៉ាត់មកតលឹងក៏អត់បានដែរព្រោះណាថាម៉ែឪអ្នកមានបណ្ដាថាឲ្យតែនិយាយបានមួយម៉ាត់ឲ្យមកតលឹងមួយម៉ាត់ឲ្យមកតលឹងនិយាយអត់បានទេដូច្នេះដែលយើងនិយាយសប្ដថ្ងៃនេះមួយម៉ាត់មួយម៉ាត់មួយម៉ាត់ម៉ាត់ហ្នឹងមិនដឹងប្រមាណតលឹងមួយថ្ងៃមួយថ្ងៃហ្នឹងទេ ហើយយើងអត់មានស្ដាយក្នុងរឿងនេះវាមានប៉ុនណាមានប៉ុនជាបច្ច័យវាជាបច្ច័យឲ្យឲ្យមាន កម្មជារូបអានឹងហៅថាឋាននៃសម្លេងដែលដែលចាត់ជាសមុទ្ឋានចាត់ជាសមុទ្ឋាននាំឲ្យមានបតវ័យធាតកើតឡើងពីចិត្តហ្នឹងអាចិត្តដែលបំណងនិយាយហ្នឹងណាវាញ៉ាំងបតវ័យធាតឲ្យទៅប៉ះអាកន្លែងសម្លេងហ្នឹងប៉ះឋាននៃសម្លេងហ្នឹង ហើយកន្លែងដែលឲ្យកើតសម្លេងហ្នឹងអាហ្នឹងកម្មជារូបអាហ្នឹងចឹងព្រោះសម្លេងមិនមែនកើតពីកម្មទេក៏ប៉ុន្តែវាតេតួងនឹងកម្មដែលបង្កើតឋាននៃសម្លេងឋានគឺកន្លែងដែលសម្រាប់ឲ្យបតវ័យធាតដែលកើតពីចិត្តហ្នឹងវាមកប៉ះកន្លែងហ្នឹងហើយចេញជាសម្លេងនេះជាមួយនឹងវិជ័យវិញ្ញាតអាហ្នឹងហើយវាត្រូវតេតងអញ្ចឹងបានជាពុទ្ធអង្គព្រះអង្គសម្លេងពីរោះហ្នឹងគឺមកពីឋាននៃសម្លេងមិនមែនមកពីចិត្តទេដែលឲ្យទៅរោះហ្នឹងណា ឋាននៃសម្លេងទាំងហ្នឹងឯងគឺកម្មជ្ជរូបឧទាហរណ៍ដូចថាស្គរឬក៏កោតត្រោឬក៏ចបៃឬក៏ស្អីណាខឹមអីពិនអីចឹងហ្នឹងឯងអាហ្នឹងបើថារឹតខ្សែហ្នឹងវាមិនល្អទេវាធូរពេកវាតឹងពេកអីចឹងទៅសំលេងវាចេញមកអត់ព្រោះហ្នឹងឯង គឺដោយសារឋាននៃសម្លេងហ្នឹងស្គរអីហ្នឹងរឹតម្បានតឹងអីទូងទៅវាអត់ឮសូរថឹងល្អទៅឆ្ងាយអីអីចឹងទៅអាហ្នឹងឯងយ៉ាងណាមិញគឺក្នុងមនុស្សយើងហ្នឹងវាមានឋាននៃសម្លេងហ្នឹងគឺកម្មជារូបដែលសម្រាប់ឲ្យចេញជាសម្លេងឡើងហើយដល់តែមនុស្សគោអាឋាននៃសម្លេងហ្នឹងវាអត់ឲ្យចេញមកជាជា ភាសាណាចឹងវាគ្រាន់តែសំឡេងអឺអឺអឺអឺស្រែកអីយំអីលឺប៉ុន្តែចេញជាភាសាមកវាអត់មានអានោះគឺបានដេកថាវាវាខ្វះប៉ុនដែលសម្រាប់ឲ្យឲ្យមានអារូបហ្នឹងនឹងឯងដល់អញ្ចឹងទៅវាមិនអាចចេញមកជាភាសាអីទៅបានទេសំឡេងហ្នឹងគឺបានតែសើចបានតែយំអញ្ចឹងទៅយើងថានិយាយអត់បានហ្នឹង ចឹងវាតេតួងនឹងប៉ុនដែលសម្រាប់ឲ្យយើងនិយាយបានហើយយើងសប្ងៃយើងចាយប៉ុននឹងប៉ុណ្ណាទៅនឹងឯងជីវិតិនត្រីក៏កើតឡើងពីប៉ុនភ្នែកជាចំោះអណ្ដាតប្រសាទកាយហតិយៈវត្ថុភាវរូបស្រីប្រុសក៏សិតតែសម្រាប់ពីប៉ុនហើយយើងចាយប៉ុននឹងសម្បើមណាស់តើយើងយកដើមទុននឹងចាយធ្វើអីយើងគិតតែរឿងកូនចៅហ៎ លបែងស៊ីសងអីខ្ជិះខ្ជិយប៉ុន្តែបើយើងប្រើប្រាស់ឥតប្រយោជន៍វាដូចជាលបែងស៊ីសងចាយវេឥតប្រយោជន៍ហ្នឹងយើង បានដើមទុនពីប៉ុនមកមេដាបិតាខំចិញ្ចឹមបីបាច់ថែរក្សាបានដៃបានជើងជាមរតក ដែលមេដាបិតាខំចិនបីបាច់ទំនុកម្ដងយើងត្រូវប្រើប្រាស់របស់ទាំងអស់ហ្នឹងឲ្យសមនឹងគុណឲ្យសមនឹងបុណ្យអាហ្នឹងជាសតិសម្បជញ្ញៈក្នុងការប្រើប្រាស់អវយវៈជាមរតកម៉ែឪនេះណានឹងឯងមាសប្រាក់លុយកាក់អីដែលយើងចាយវាយហ្នឹងយើងចាយវាយជីវិតរបស់ម៉ែឪម៉ែឪត្រូវត្រូវយកជីវិតហ្នឹងដើម្បីឲ្យបានទ្រព្យសម្បត្តិណាគាត់ណានឹងឯងមួយថ្ងៃអស់ទៅហ្នឹងគឺការអស់ជីវិតណា មិនឃើញគាត់ចេះតែនៅរស់នៅរស់នៅរស់អត់មានអស់ជីវិតឯណាអាហ្នឹងយើងពិចារណាមិនតាន់ដល់កម្រិតទេឲ្យកូនចៅគិតកន្លែងហ្នឹងថែមទៀតមេត្តាបិតាដែលគាត់ខំរួតទ្រព្យសម្បត្តិអញ្ចឹងយើងឲ្យសិក្សារៀនសូត្រណាកូនចៅទូទៅណា គឺមួយថ្ងៃអស់ទៅ24ម៉ោង គឺជីវិតរបស់គាត់ហ្នឹងណានឹងឯងគាត់លះបង់ជីវិតដើម្បីទ្រព្យសម្បត្តិឲ្យយើងមកសិក្សារៀនសូត្រទៅហើយយើងចាយជីវិតគាត់ទៅនឹងតែយើងយកជីវិតគាត់ទៅចាយរឿងអី នឹងឯងអាហ្នឹងដែលឲ្យកូនប្រុសស្រីត្រូវគិតចេះស្ដាយសំណោះពោះអ្វីអ្វីដែលមានតម្លៃហ្នឹងប្រើប្រាស់ជាដើមទុនឲ្យបានប្រយោជន៍គណៈឲ្យជីវិតមានតម្លៃណាគណៈគាត់អាចមិនធ្វើទៀនគាត់អាចមិនបានរក្សាសិលណានឹងឯងជីវិតគាត់នឹងមិនបានយកមកបំរើបរតនត្រ័យទេណាគាត់លះបង់ដើម្បីបំរើយើងជាកូនណា នឹងឯងរហូតដល់តែប៉ុណ្ណឹងទៀតផងបានថា យើងត្រូវតែប្រព្រឹត្តដោយការតបស្នងធ្វើយ៉ាងម៉េចដើម្បីឲ្យមេដាបិតារបស់យើងមកមានសទ្ធា មានសិលសត្តចាគៈបញ្ញាឲ្យបានល្អជំនួសពេលវេលានេះដោយសារគាត់នៅរស់គាត់បាត់បង់ជីវិតទៅហើយមើលមើលយើងមានតែការសោកស្ដាយចឹងទៅហើយឥឡូវគាត់បាននៅរស់ល្អណាស់ដែលយើងត្រូវ រៀបចំជីវិតរបស់គាត់នឹងឯងដើម្បីបូជាបរតនត្រ័យដើម្បីជាការបំពេញបុណ្យបារមីរបស់គាត់នឹងឯងក្នុងការដែលយើងស្រឡាញ់គាត់យើងមិនអាចជូន ដំណើរគាត់ទៅបរលោកបានតែយើងពឹងបុណ្យកុសលឲ្យកើតមានក្នុងចិត្តសន្តានរបស់គាត់ជួយនាំគាត់ទៅកាន់សុគតិភពជួយមើលថែឪពុកម្ដាយយើងនឹងគឺយើងពឹងបុណ្យនឹងឯងបានជាពុទ្ធបរិស័ទបងប្អូនកូនចៅត្រូវរៀបចំបុណ្យកុសលនឹងជូនមេត្តាបិតានឹងប៉ុណ្ណា ដូច្នេះក្នុងដំណើរជីវិតរបស់យើងដូចជាការរំលឹកបន្ថែមទៀតកុំឲ្យយើងគិតថាបញ្ចប់ត្រឹមស្លាប់នឹងឯងយើងគិតមើលពីម្សិលមិញហ្នឹងនាមរូបរលត់ទៅហ្នឹងមិនមិនបញ្ចប់យើងហើយទេត្រូវយើងមករស់នៅថ្ងៃហ្នឹងមើលមើលវាមិនរួចពីម្សិលមិញហ្នឹងហើយទៅឯណាវាត្រូវមកមានយើងថ្ងៃហ្នឹងទៀតគឺណាហ្នឹងឯងគឺថាវាមានបច្ចុប្បន្នធัวសម្រាប់ជីវិតកើតជានិច្ចចឹងទៅឧបាទៈហ្នឹង ទាំងរូបធម៌ទាំងនាមធម៌ហ្នឹងគឺវាជាយើងរាល់ពេលដែលមានជីវិតិនត្រីនឹងឯងបានថាយើងត្រូវធ្វើបច្ចុប្បន្នហ្នឹងឲ្យយ៉ាងល្អក្នុងជីវិតដែលយើងរស់នៅនឹងឯងចឹងគណាកុំឲ្យអ្វីអ្វីដែលកន្លងទៅហើយនឹងនាំមកនៅសេចក្តីអឡោះអាល័យមួម៉ៅក្តៅក្រហាយដោយប្រការផ្សេងផ្សេងធ្វើឲ្យយើងរស់នៅក្នុងបច្ចុប្បន្នហ្នឹងមិនបានសុខឬជួនកាលយើងចង់បានមានបានចង់បានសេចក្តីសុខ ប្រៀបធៀបនឹងអ្នកដតីអីពេកទៅយើងភ្លេចគិតថានៅពេលដែលយើង កំពុងតែតែងតែងត្រូវការប្រាថ្នាសេចក្តីសុខហ្នឹងទៅជាកំពុងកើតទុកឃើញទេថាចង់បានសុខប៉ុន្តែអត់ត្រួតពិនិត្យបច្ចុប្បន្នឲ្យអាការដែលចង់បានសុខនឹងឯងសាងសេចក្តីទុកឲ្យស្រេចអានឹងយើងអត់បានពិនិត្យក៏វាប្រព្រឹត្តទៅអញ្ចឹងទាំងសេចក្តីសុខធំវាកើតមកពីការសន្សំសេចក្តីសុខតូចបន្តិចម្ដងបន្តិចម្ដងឧតកុំភោបេពរតេគឺណា នឹងឯងឧទពិនទុធ្លាក់ម្ដងបតក់បតក់នឹងឯងទៅទៅ ក្នុងកំភោឆ្នាំងក្អមនឹងឯងទៅជាពរតិពេញពោទៅអាពរតិធីរោបញ្ញសៈខោកាំងខោកាំងបេអាចនាំងអ្នកប្រាជ្ញព្រះអង្គសម្ដែងដែលសំបុនហ្នឹងគឺអ្នកប្រាជ្ញណានឹងឯងតក់តក់តិចដងតិចម្ដងហ្នឹងថោកាំងថោកាំងបេអា ណែអាជាណាំងអាជាណាំងនោះវាសន្សំថោកម្មថោកម្មតិចម្ដងតិចម្ដងនឹងឯងអាពរតិទៅជាពេញពោទៅដោយបុណ្យគេថាអាពរតិធីរោបញ្ញសៈថោកាំងថោកាំងអបិអាចនាដូច្នេះគឺយើងមិនមែនទៅកើប៉ុនឯណាឲ្យធំទលំទលាយទេពុទ្ធបរិស័ទយើងគឺមានតែជាយាមសំប៉ុនតិចម្ដងតិចម្ដងប៉ុនប៉ុនដូចថា យើងទៅវត្តថ្វាយអង្គមពោតពឹកចែកដីអប់រំចិត្តរើសសម្រាមបោះសម្រាមអីចឹងទៅនឹងឯងមកវិញថ្វាយអង្គមជូនដុនមេត្តាបិតាអីចឹងទៅថ្វាយអង្គមមុនសម្រាសម្រាមទូទានដំណេកអីអីហ្នឹងបានអីជូនគាត់គឺយើងថ្វាយអង្គមខំសំសេចក្តីល្អហ្នឹងហើយជួយអ្នករតីមិនបានជួយមាសប្រាក់លុយកាក់អីគ្រាន់តែថាចាស់ជារាអីចឹងទៅជួយមើលជួយគ្រាអីយ៉ាងណាជួនកាលគាត់ដើរឆ្លងផ្លូវអីក៏នាំគាត់ឲ្យបានឆ្លងទៅព្រោះគាត់ងឹតពេ ពេលពើមើលមិនឃើញវាលំបាកឡានម៉ូតូអីចឹងទៅប៉ុណ្ណឹងយើងសប្បាយចិត្តថាជាដើមហ្នឹងធ្វើអីក៏ដោយឲ្យតែអ្នករតីបានសេចក្តីសុខ យើងធ្វើទៅក្នុងការងារដែលប្រសិទ្ធៈទោសរាល់ថ្ងៃហ្នឹងសบายសុខស្ងប់រីករាយខ្លួនឯងក្នុងការសំបនរួចទៅ បញ្ញាចេះតែចម្រើនឡើងហើយចេះទៅសំដល់ទៅបនអភ័យទាន បនសេចក្តីអត់ធន់បនមេត្តាចិត្តថែមទៅទៀតបាននៅប្រកម្មដ្ឋានក្នុងចិត្តប្រកម្មដ្ឋានមានអារម្មណ៍ច្រើនណាស់ឃើញទេគុណពុទ្ធគុណពធัวគុណប្រសង់ទៅ ជាពុទ្ធានុសតិជាដើមទៅទានដែលធ្វើសិលដែលរក្សា ទៅជាចាគានុសតិសីលានុសតិទៅគុណធัวជាទេវធัวទៅជាទេវ វតានុសតិទៅអារម្មណ៍ដែលនាំឲ្យមានសេចក្តីសុខស្ងប់នឹងច្រើនណាស់ហើយគ្រប់គ្រាគ្រប់ពេលវេលាទៀតដូចមេត្តាចិត្តអីចឹងនៅណាក៏បានមុនទៅណាក៏បាន កណាចឹងគឺក្នុងការដែលខ្ញុំកណារំលឹករៀបរាប់ដើម្បីបងប្អូនកូនចៅគឺថាក្នុងការដែលយើងចង់បានសេចក្តីសុខគឺត្រូវតែរស់នៅឲ្យជាសុខ ជាក់ស្ដែងក្នុងបច្ចុប្បន្ននេះឯងដល់អញ្ចឹងទៅគឺថាវាមានជាឧបនិស្ស័យសន្សំកុសលនឹងឯងឲ្យមានសេចក្តីសុខច្រើនឡើងច្រើនឡើងទៅទៀតកុំឲ្យចង់បានសុខហើយរស់នៅជាទុក្ខនឹងឯងតែដោយសារតែការចង់នឹងចឹងគឺពុទ្ធបរិស័ទយើងស្ដាប់បានហើយត្រង់ដែលថាសេចក្តីសុខធំវាមិនមែននៅត្រង់បានអីធំធំទេវានៅត្រង់ដែលមានសេចក្តីទុក្ខតិច ហ្នឹងហើយហើយសេចក្តីទុកតិចហ្នឹងមកអំពីការប្រកាន់តិចកិលេសតិចហើយការប្រកាន់តិចកិលេសតិចមកពីមានការអប់រំចម្រើនបញ្ញាយល់ដឹងអ្វីអ្វីជាធម្មតាធัวមានការកើតឡើងនិង មានការរលត់ទៅ នឹងឯងតែអញ្ចឹងខ្ញុំកណារៀបរាប់សេចក្តីនៃពធัวក៏ប៉ុណ្ណឹងក៏សំគួរនៅពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំងប៉ុណ្ណាដោយជ្រះថ្លាពេលវេលាត្រូវរៀបចំទៅមកប្រហែលអីប្រហែលនេះខ្ញុំដំណើរនេះវែងឆ្ងាយទៅបានកណា នៅម៉ោងអញ្ចឹងម៉ោង9 35អត់អីទេមុំតែវាណានឹងអញណាឲ្យលោកគ្រូអាចារ្យគាត់វេទៅអត់អីទេនឹងអញវេស្លាកហ៎ស្លាកនឹងឯងហើយលោកម្ចាស់អន្តៈបញ្ញាអែមណៃចឹងកណានេះស្អីចឹងអើកណាណា លោកម្ចាស់អន្តៈបញ្ញាអែមណៃបូជាពធัว100000រៀលហើយក្រុមពុទ្ធបរិស័ទវត្តកូលិវង50000បាសិកាសួនសុខាសុខាយៈណាសុខាយសុខាយសួនសុខាយណា50000រៀលបាសិកាតេបឡៃហ៊ូ50000បាសិកាលៀនសេរ៉េត10000បាសិកាញ៉ែតគឹមសួង10000ទាំង ហ្នឹងឯងអានេះបាន170000អានេះ27បណ្ណាហើយនេះពុទ្ធបរិស័ទរួមដំណើរលោកគ្រូមក97000ទៀតណាបាន36ហើយនឹងពុទ្ធបរិស័ទទូទៅ34ទៀតទៅជា70បណ្ណាហើយបាសិកាសុកនារាបុជាវធ82000ទៀតហ្នឹងហើយដោយក្តី ជ្រះថ្លាបាន ច្រើនណាស់ហ្នឹងឯងចិត្ត80ម៉ឺនដោយក្តីជ្រះថ្លាខ្ញុំកណានឹងបានទុកដាក់សម្រាប់ឲ្យម្ចាស់ប៉ុនណាចាត់ចែងទៅក្នុងការរៀបចំសាលាកពាត់នឹងណា នឹងឯងចាត់ចែងថាដើម្បី បាន ជាប្រយោជន៍ក្នុងការទំនុកបំរុងប្រសង់ដើម្បី ថែរក្សាពុទ្ធសាសនាតទៅ ការសម្ដែងពធក៏សំគួរនៅពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង